សួស្តីសួស្តីបងរតនាសួស្តីបងសួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយសួស្តីបងចំណានបាទសួស្តីបងប្អូនឮសំឡេង ច្បាស់ហើយបងប្អូន ួស្តីបងប្អូនសួស្តីហ្នឹងហើយមិនថ្មីបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាបាទសួស្តីសូមជួយ share ម្នាក់មួយបាទ បាទជំរាបសួរបាទជំរាបសួរជំរាបសួរបងប្អូនជួបជិតទាំងអស់គ្នាបាទសូមជំរាបសួរ 3នាក់ហើយបាទសូមសូមអរគុណបាទសូមជួយបន្តទៀតបាទសូម7នាក់ទៀតបាទសូម7នាក់ទៀតបាទ14នាក់បាទសូម6នាក់ទៀតបាទសូម6នាក់ទៀតមកបងប្អូនជួយម្នាក់មួយមកបាទ share ជួយ share ចូល បាន14នាក់បងប្អូនណា14នាក់41 41អរគុណច្រើន41 41 15នាក់បងប្អូនដូចជាឡើងយឺតហ្នឹងឯនេះប្រហែលជាបងប្អូនយើងមិនតន់ក្រោកពីគេងពីច្រើនហើយថ្ងៃនេះថ្ងៃធ្វើការនៅសុខក្រៅនេះបងប្អូនសួស្តីបងប្អូនអូខេ ចុះមកវិញបាទលុយច្បាស់បងប្អូនលុយច្បាស់សម្រាប់ដៃមួយមើលបងប្អូនអូខេជាបឋមសូមនមស្ការក្រាបថ្វាយអង្គមព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពជម្រាបសួរពុកម៉ែមេមីងបងប្អូន ទាំងក្នុងប្រទេសក៏ដូចជាជុំវិញពិភពលោកទាំងអស់គ្នា ដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អានពីខ្ញុំកណាខ្ញុំបាទខមណាបាទខ្ញុំថ្ងៃនេះ បានវត្តមានវត្តមានមកជួបកណាគុណចាស់បងប្អូនសាយជាថ្មីទៀតហើយហើយថ្ងៃនេះខ្ញុំកណាខ្ញុំបាទក៏សូមនាំប្រធានបទមួយដែលមានចំណងជើងថាតើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើង ប្រឈមបញ្ហាអ្វីខ្លះបាទប្រឈមបញ្ហាអ្វីខ្លះ ហើយយើងទាំងអស់គ្នា ក្នុងនាមយើងជាជាបរដ្ឋដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិឬក៏ក្នុងនាមយើង ជាមេឃុំចៅសង្កាត់គួរតែដោះស្រាយបញ្ហាយ៉ាងណា បញ្ហាប្រឈមយ៉ាងណាចំពោះប្រជាប្រដ្ឋយើងនេះហើយគឺជាប្រធានបទមួយ ដែលខ្ញុំកណ្ដាខ្ញុំបាទនឹងលើកយកមកប្រកេនក៏ដូចជាចែកជូនដល់កណ្ដាគុំចាស់បងប្អូនទាំងអស់គ្នា ហើយប្រធានបတ်ថ្ងៃនេះទៀតសោតវាឆ្លើយតបទៅនឹងគេហៅថាស្ថានភាពជាក់ស្ដែងនៅចំពោះមុខបានសេចក្តីថាពេលវេលាមិនយូរទេយើងនឹងនឹងចូលរួមបោះឆ្នោតទាំងអស់គ្នា បាទនៅថ្ងៃទី5ខែ6 2022នេះគឺជាការបរិច្ឆេទនៃការអញ្ជើញទៅបោះឆ្នោតបាទបានជាខ្ញុំគណៈខ្ញុំបាទលើកប្រធានបទនឹងថាតើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំសង្កាត់ កំពុងជួបបញ្ហាអ្វីខ្លះតើបរដ្ឋត្រូវការអ្វីនៅនៅមូលដ្ឋានគុំសង្កាត់ដើម្បីជួយដល់ជីវភាពពួកគាត់នេះហើយគឺជាអ្វីដែលខ្ញុំកណ្ដាប់ខ្ញុំបាទចង់ប្រកេនក៏ដូចជាចែករំលែកនៅចំណេះដឹងបន្តិចបន្តួចហើយក៏ដូចជាហៅថាការសិក្សាស្រាវជ្រាវហើយក៏ដូចជាការតាមដាន ទៅលើព័ត៌មានជាតិអន្តរជាតិក៏ដូចជាជំនួយពិភពលោកហើយ ជាពិសេសគឺនៅក្នុងតំបន់ ដែលខ្ញុំកណាខ្ញុំបាទហ្នឹងគឺបានរស់នៅបាទហ្នឹងហើយហើយទីមួយគឺយើងនិយាយពីពីរឿងការបោះឆ្នោតយើងដឹងហើយថាមុននឹងដល់ដំណាក់កាលនៃការបោះឆ្នោតគឺវាមាននីតិវិធីវាជាបន្តបន្ទាប់បាទនីតិវិធីនៃការចុះឈ្មោះនីតិវិធីនៃការរៀបចំបញ្ជីបេក្ខជននីតិវិធី អឺនៃការដាក់ឈ្មោះចូលទៅហៅថាចូលទៅគណៈកម្មការរៀបចំ ការបោះឆ្នោតហ្នឹងហើយទេវិធីនឹងសំខាន់សំខាន់ហើយដែលយើងទាំងអស់គ្នា បានតាមដានហើយយើងមើលទាំងអស់គ្នាហ្នឹងហើយនីតិវិធីចុងក្រោយគឺការចូលរួមបោះឆ្នោតស្ថិតនៅលើការសម្រេចចិត្តហើយការសម្រេចចិត្តដោយមិនមានការគម្រាមកំហែងការសម្រេចចិត្តដោយឯកច្ឆន្ទបាទការសម្រេចចិត្តដោយដោយអឺ ខ្លួនឯងមិនមានអ្នកណាមួយបង្ខិតបង្ខំយើងឲ្យយើងសម្រេចចិត្តជំនួសនឹងការគូសវាសទៅលើវាសនានៃប្រទេសជាតិរបស់យើងហើយការគូសនៅលើសន្លឹកឆ្លោតទេគឺខ្លួនយើងឯងបាទសូមជម្រាបសួរពុកម៉ែមីមីបងប្អូនសាជាថ្មីបាទសូមអរគុណដល់មីងហើយរឿងការបោះឆ្នោតនេះវាមានសារៈសំខាន់ណាស់បាទរឿងការបោះឆ្នោតមានសារៈសំខាន់ណាស់ជាពិសេសនៅក្នុងសង្គមប្រជាធិបតេយ្យគឺគេទៀមទាមានការបោះឆ្នោត ហើយប្រទេសកម្ពុជាយើងតើយើងឲ្យនិយមន័យថាជា សង្គមប្រជាធិបតេយ្យឬក៏វាជា សង្គមប្រជាបាទវាសង្គមប្រជាបើយោងទៅតាមណាបើយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែងគឺបើនិយាយថាប្រទេសកម្ពុជានេះគឺជា ប្រទេស ដែលប្រកាន់យកនៅ របបលទ្ធិប្រជាធិបតេយ្យសេរីពហុបកដោយ មានការដោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ91នោះ ហើយបានជាយើងមានគេហៅថាការរៀបចំឲ្យមាន រដ្ឋធម្មនុញ្ញឡើង នៅឆ្នាំ93ហ្នឹងអញ្ចឹងទេការបោះឆ្នោតនេះវាវាគេហៅថាវាផ្ដោតទៅលើ ប្រទេស ដែលប្រកាន់យកនៅរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកហើយពាក្យថាលទ្ធិប្រជាធិបតេយ្យសេរីពហុបកហ្នឹងគឺបានន័យថាមិនមែនបកដែលខ្លួនឯងរៀបចំ ឲ្យមានការបោះឆ្នោតជាងទេគឺមានន័យថាបកដែលចូលរួមប្រកួតប្រជែងនោះគឺដោយសេរីភាពយុត្តិធម៌ណាដោយសេរីភាពយុត្តិធម៌ចំពោះមុខច្បាប់ដោយ មានការធានាការពារដោយច្បាប់បាទដោយច្បាប់មិនមែនគណៈបកកម្មអំណាចនឹងបានមានសិទ្ធិក្នុងការណាលើកស្លាកលើក logo លើក banner ឬក៏ក្នុងការជួបជុំក្នុងការចែកខិត្តប័ណ្ណអីផ្សព្វផ្សាយផ្សេងៗនោះទេ គណៈបកនយោបាយណាក៏ដោយដែលបានចុះបញ្ជីរួចហើយគឺមានសិទ្ធិដំណើរការគណៈបករបស់ខ្លួននឹងហើយមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យណាគណៈបកនយោបាយនីមួយៗនឹងនឹងបានវាឲ្យឈ្មោះថាជាសេរីពហុបកមិនមែនបកបង្កើតឡើងដោយខ្លួនឯងឲ្យមាន4 10 20បកតែសុទ្ធសឹងតែជាបកអាយ៉ងជាបកដែលនៅក្រមបង្គាប់ហើយជាបកដែលខ្លួនបាន មិនបានផ្ដល់លុយផ្ដល់កាក់ឲ្យ ទៅបង្កើតនោះទេ គឺជាបកមួយដែលបង្កើតឡើងដោយឆន្ទៈប្រជាពលរដ្ឋឬក៏ឆន្ទៈនៃក្រមអ្នកនយោបាយនឹងដោយមិនមិនលំអៀងទៅលើគណៈបកកណ្ណាចឬក៏ដោយ មិន ខ្លាចអតិពលទៅលើគណៈបកកណ្ណាចជាដើមយ៉ាងខ្លះនេះហើយគឺជាសង្គមដែលប្រកាន់យក នៅរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកបានថាវាមានសេរីភាព ទាំងអស់គ្នាគេមានសេរីភាពកម្រិតណាដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញគណៈបដតីផ្សេងទៀតក៏មានសេរីភាពកម្រិតនោះដែរយ៉ាងណាមិញនៅកម្ពុជាយើងដែលកំពុងតែគេហៅថាដុតដៃដុតជើង កំពុងតែសស្រាក់សស្រាំរៀងរៀងខ្លួនរៀងរៀងបាក់ហ្នឹងគឺយើងឃើញហើយថាដោយយោងទៅតាមរដ្ឋធម្មនុញ្ញដែលមានចែងហើយយើងធ្វើ ជាអ្នកនយោបាយធ្វើបង្កើតជាគណៈបកនយោបាយដោយយើងធ្វើអ្វីស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញបាទស្របទៅតាមរដ្ឋធម្មនុញ្ញឬច្បាប់ ដែលគេអនុញ្ញាតឲ្យហ្នឹងដូចរឿងការលើកស្លាក logo banner ឬការជួបជុំការឃោសនាវាសុទ្ធតែមានចែងនៅក្នុងច្បាប់ណាសុទ្ធតែមានចែងនៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញសុទ្ធតែមានចែងនៅក្នុងច្បាប់គោជបគណៈកម្មការរៀបចំការបោះឆ្នោតជាតិជាដើម វាអត់មានធ្វើអ្វីរំលងទៅលើច្បាប់ណាមួយទេ នៃនីតិវិធីបោះឆ្នោតនឹងអត់មានទេប៉ុន្តែយើងមើលជារួមនៅកម្ពុជាយើងវាដើរផ្ទុយពីចរន្តគេហៅថាលទ្ធិប្រជាធិបតេយ្យវាដើរផ្ទុយពីចរន្តនៃ ការចង់បានរបស់ប្រជាពលរដ្ឋ ណាដូចជាការប្រកួតប្រជែងលើសង្វៀននយោបាយក្នុងសង្គមប្រជាធិបតេយ្យគឺការប្រកួតប្រជែងគ្នាដោយស្មើមុខស្មើមាត់ដោយសេរីភាពដោយយុត្តិធម៌បាទមិនមែនប្រកួតប្រជែងអាងតែខ្លួនឯងមានអំណាចទៅទៅបង្គាប់បញ្ជាមេភូមិបង្គាប់បញ្ជាមេឃុំបង្គាប់បញ្ជាមេប៉ុស្តិ៍អធិការប៉ូលីសអីកញ្ញាធោដែនដីអីហ្នឹងទៅរំខានរារាំងដល់ភាគីគណៈបកនយោបាយម្ខាងទៀតហ្នឹងវាអត់ត្រឹមត្រូវតាមច្បាប់ បានថាវារំលោភបំពានច្បាប់រួចទៅហើយរំលោភបំពានច្បាប់រួចទៅហើយហើយរឿងអីដែល ក្នុងនាមយើងគណៈបកកណ្ដាលឬគណៈបកប្រជាជនចឹងគណៈយើងក្នុងនាមជាគណៈបកកណ្ដាលយើងមានសិទ្ធិអំណាចគ្រប់គ្រាន់យើងកសាងប្រទេសយើងអភិវឌ្ឍប្រទេសយើងដឹកនាំតាមមូលដ្ឋាន អំណាចតាំងពីមូលដ្ឋានដល់ទៅថ្នាក់ជាតិណាអំណាចតាំងពីមូលដ្ឋានទៅដល់ថ្នាក់ជាតិពីមួយអាណត្តិទៅមួយអាណត្តិ ហើយសួរថាយើង អត់បានធ្វើអំពើល្អជាមួយប្រជាពលរដ្ឋទេឬយ៉ាងបានជាយើងនាំគ្នាខ្លាចប្រជាពលរដ្ឋខ្លួនឯងណាខ្លាចប្រជាពលរដ្ឋខ្លួនឯងខ្លាចគណៈបកដែលគេមកប្រគល់ប្រជែងជាមួយខ្លួនដោយគណៈបកភ្លឹងទៀនគណៈបកដតីដតីផ្សេងទៀតជាដើមហ្នឹងសួរថាយើងបើយើងបានធ្វើល្អជាមួយប្រជាពលរដ្ឋបើយើងបានបំពេញកាតព្វកិច្ចក្នុងនាម យើងជាកហិតជាអ្នកតំណាងឲ្យពលរដ្ឋឬក៏ ដែលត្រូវបានពលរដ្ឋបោះឆ្នោតឲ្យធ្វើជាមេឃុំចៅសង្កាត់នោះយើងជាប់ជាមេឃុំចៅសង្កាត់យើងបំរើពលរដ្ឋផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានរឿងអីយើងខ្លាចពលរដ្ឋបាទរឿងអីយើងខ្លាចប៉ុន្តែផ្ទុយទៅវិញ យើងមើលពីគេហៅថាតតភាពពិតពីសង្គមខ្មែរជាពិសេសគឺថ្នាក់មូលដ្ឋាន មេឃុំចៅសង្កាត់ ដែលឡើងកាន់អំណាចណា ឡើងកាន់អំណាចតាំងពី2017 2017មកក្រោយពីរំលាយគណៈបកសង្គ្រោះជាតិទៅគឺបានប្លន់យកតំណែង ទូនាទីមេឃុំចៅសង្កាត់ក្រមប្រសាឃុំសង្កាត់របស់គណៈបកសង្គ្រោះជាតិនឹងគឺរាប់ពាន់នាក់បើរាប់ ចំនួនទៅគឺប្រមាណ5000ជាងនាក់បាទ5000ជាងនាក់5000ជាងនាក់ក្នុងនឹងគឺមាន5000ជាងនាក់គាត់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែដោយឡែកមេឃុំចៅសង្កាត់ហ្នឹងគឺជិត500បាទនេះវាជាង5000នាក់បាទជាង5000នាក់ប្លន់ទៅដោយដោយសុវត្ថិភាពប្លន់ទៅដោយរលូនអញ្ចឹងទេក្នុងអន្តរកាល ពី2017មកដល់2022 5ឆ្នាំនេះមួយអាណត្តិនេះគឺមេឃុំចៅសង្កាត់ដែលស្ថិតនៅក្នុងតំណែង ទូនាទីជាមេឃុំចៅសង្កាត់សពថ្ងៃនេះ ជាមេឃុំចង្កាត់មួយដែលมันបានកើតឡើងដោយការបោះឆ្នោតទេ ដែលដែលបានសេចក្តីថាដែលកើតឡើងมันបានប្រសូតចេញពីប្រជាពលរដ្ឋគាត់ផ្ដោតសេចក្តីទុកចិត្តទេមិនមែនជាការជ្រើសរើសដោយប្រជាពលរដ្ឋដោយ ឆន្ទៈមនសិការដោយអារម្មណ៍គតិរបស់គាត់ទេគឺបានមកដោយសារការប្លន់អំណាចគេ ឡើងទៅ ធ្វើជាមេឃុំចៅ សង្កាត់ក្រុមប្រសាឃុំសង្កាត់គឺបានដោយប្លន់គេធ្វើចងចាំឲ្យច្បាស់ហើយត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់ អាមូលហេតុដែល បានមក ដោយការលួចដោយការប្លន់នឹងហើយ បានជាមិនខ្វល់ពីទុកលំបាកទុក្ខវេទនាចំពោះប្រជាពលរដ្ឋមិនព្រមផ្ដល់សេវាសាធារណៈឲ្យបាន សមរម្យឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋមិនព្រមបំរើប្រជាពលរដ្ឋមិនព្រមអភិវឌ្ឍនៅមូលដ្ឋានដល់ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរត្រឹមត្រូវដោយសារតែខ្លួនជាចោរឡើងកាន់អំណាចតាមរយៈផ្លូវកាត់ វាអត់ខុសអីពីធ្វើរដ្ឋបហាអត់ខុសពីប្លន់អំណាចគេឡើងទេអាហ្នឹងវាអញ្ចឹងនឹងហើយបានអត់មានមានក៏ហៅថាមានមនសិការ មានគោលការណ៍ណាច្បាស់លាស់ទៅបំរើពលរដ្ឋនឹងដោយដោយដោយសុទ្ធចិត្តដោយបេះដូងខ្លួនឯងទេ គឺបានន័យថាឡើងកាន់អំណាចដោយសារមេគណៈបកប្រជាជន ថ្នាក់ដឹកនាំគណៈបកប្រជាជនខ្លួនឯងជាកូនចៅរបស់គណៈបកប្រជាជននឹងគឺគេតែងតាំងឲ្យឡើងជាមេឃុំជាក្រុមប្រឹក្សាឃុំសង្កាត់អីជាដើមឡើងឡើងម្ល៉េះហើយគ្មានខួរក្បាលគ្មានមនសិការណាគ្មានបញ្ញាញាណណាទៅបំរើពលរដ្ឋដោយដោយសុទ្ធតែចិត្តទេដោយសុទ្ធតែចិត្តទេគឺបានន័យថាបើទៅអង្គុយនៅសាលាឃុំសង្កាត់ហ្នឹងគឺទៅដើម្បីធ្វើម៉េចសន្សំផលប្រយោជន៍ធ្វើម៉េចធ្វើម៉េច យកលុយបាទថ្លៃសេវាលក់សេវាដើម្បីធ្វើជាមានបានចែកណាភាពមានបានហ្នឹងមកដល់ថ្នាក់លើថ្នាក់លើរបស់ខ្លួនដែរតែងតាំងឲ្យខ្លួនធ្វើជាមេឃុំចៅសង្កាត់សួរថាបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលចង់បានទេសួរថាពួកគេបានផ្ដល់សេវាសាធារណៈឲ្យបានត្រឹមត្រូវឲ្យបានសុចរិតយុត្តិធម៌ដល់ប្រជាពលរដ្ឋទេថាឆ្លើយថាអត់ទេ គឺគេទៅដើម្បីសន្សំលុយគេទៅដើម្បីបូមប្រពន្ធអំពើពុករលួយខົບខិតគ្នាជាប្រព័ន្ធដើម្បីថាសន្សំនៅផលប្រយោជន៍ហ្នឹងចែកយកផលប្រយោជន៍មកចែកនៅមេក្រៅរបស់គេខាងលើខាងលើជាបន្តថប់អានេះយើងយើងមើលឃើញនៅក្នុងគេថាក្រមប្រឹក្សាឃុំសង្កាត់មេឃុំចៅសង្កាត់ដែលជាប់ឆ្នោតដែលកាន់ក្នុងតំណែងជាមេឃុំចៅសង្កាត់ក្នុងអន្តរកាលពី2017មកដល់2022នេះ យើងនិយាយតែក្នុងចន្លោះនោះប៉ុន្តែពីណា ពីណីអត់អត់និយាយទេបងប្អូនណាអត់និយាយទេគឺ យើងយើងកំណត់ដែនកំណត់នៃការនិយាយរបស់យើងយើងមើលឃើញថាមេឃុំចៅសង្កាត់ទាំងនេះគឺឡើងកំណែតាមរយៈផ្លូវកាត់បាទតាមរយៈផ្លូវកាត់នឹងយើងនិយាយពីប្រភពមួយនៃ មេមេឃុំចៅសង្កាត់មេឃុំចៅសង្កាត់ហើយ មេឃុំចៅសង្កាត់ទាំងនេះណា ហើយដែលមិនមិនបានសិក្សាពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអត់ខ្វល់ហើយអត់បាយស្កាហាយទឹកអត់ទឹកអត់ភ្លើងដាច់ទឹកដាច់ភ្លើង ភ្លើងឡើងថ្លៃទឹកឡើងថ្លៃអាហារហូបចុកអីហ្នឹងគឺ មានជាតិគីមីនាំឲ្យឈ្មោះនេះឈ្មោះនោះនាំកែតំណែង សពសារពើពីប្រទេសជិតខាងមានប្រទេសយួនជាដើមនោះមកលក់ប្រសិទ្ធប្រសាយពេញឃុំពេញសង្កាត់អីហ្នឹងក៏អាចអាធរនឹងមិនខ្វល់ដែរមេឃុំចៅសង្កាត់ក៏មិនខ្វល់ដែរព្រោះថាមេឃុំចៅសង្កាត់គឺជាមន្ត្រីមូលដ្ឋានមន្ត្រីនៅជាប់កាលនៅជាប់ជើងជាប់ដីមន្ត្រីជើងជាប់ដីនៅមូលដ្ឋានរួមសុខរួមទុកជាមួយប្រជាពលរដ្ឋហើយមន្ត្រីមូលដ្ឋាននេះឯងគឺអត់ត្រូវរើសអើងទេណាព្រោះបានជាថាមិនត្រូវរើសអើង ព្រោះយើងជាមន្ត្រីបច្ចេកទេសមន្ត្រីរដ្ឋបាលរដ្ឋបាលមន្ត្រីដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអត់ត្រូវប្រកាន់និន្នាការថាអូអានេះគណៈបពប្រឆាំងអានេះគណៈបពមិនប្រឆាំងអានេះអ្នកមានអានេះអ្នកខរនេះចិនអានេះយួនអានេះចាមអត់ទេ គឺបានន័យថាផ្ដល់សេវាសាធារណៈដោយទូទៅដោយមិនមានការរើសអើងអានឹងបានជាមន្ត្រីរដ្ឋបាលមន្ត្រីបច្ចេកទេសណាមន្ត្រីបច្ចេកទេស ហើយបានមើលឃើញពីប្រភពនៃបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងបានពិតប្រាកដណាយើងដឹងហើយថានៅក្នុងមូលដ្ឋានប្រជាពលរដ្ឋគាត់ខ្វះខាតអីឥឡូវយើងនិយាយពីរឿងជនបទណាតាមខេត្តតាមខេត្តតាមជនបទរតនាយើងនិយាយពីរឿងតាមខេត្តតាមជនបទវិញឥឡូវនិយាយពីរឿងនៅតាមខេត្តមេឃុំនៅតាមខេត្ត ជុំវិញខេត្តនីមួយៗក្នុងចំណោម25ខេត្តណាណា25ខេត្តណារាជធានីតើយើងធ្វើការងារអីខ្លះពេលណាដែលយើងកាន់តំណែងក្នុងនាម ជាមេឃុំចៅសង្កាត់ណាគឺបានន័យថាត្រូវពិនិត្យរាល់លទ្ធភាពទាំងអស់ណាទៅក្នុងការផ្ដល់សេវាសាធារណៈនឹងក្នុងការធ្វើបានខួសារសភៅស្នាក់នៅសបុតកំណើតសបុតមរណភាព ធ្វើអតសញ្ញាណប័ណ្ណស្រួលយ៉ាងម៉េចឲ្យពួកគាត់នឹងមានឯកសារក្នុងការរស់នៅ ក្នុងនាមជាជនជាតិខ្មែរណាក្នុងនាមជាពលរដ្ឋខ្មែរនោះឲ្យបានគ្រប់គ្រប់គ្នាអត់មានប្រកាន់វណ្ណៈទៅអានឹងបោះឆ្នោតឲ្យបកប្រឆាំងអានឹងធ្លាប់ប្រឆាំងអញអាចត្រូវចេញសភើគ្រួសារ សម្បត្តិកំណើតឲ្យកូនវាទេអញមិនត្រូវចេញសភើគ្រួសារអតសញ្ញាណប័ណ្ណអីឬឯកសារផ្សេងផ្សេងឲ្យពួកវាទេ អានឹងកាលណាបើយើងគិតរបៀបហ្នឹង យើងធ្វើរបៀបហ្នឹងគឺបានន័យថារើសអើងវាផ្ទុយនឹងច្បាប់បាទផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញបាទផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញហើយផ្ទុយនឹងគេហៅថាសេរីពហុបកផ្ទុយនឹងមន្ត្រីរដ្ឋបាលណារដ្ឋបាលតើយើងគួរធ្វើអីខ្លះនៅក្នុងមូលដ្ឋានរបស់ខ្លួនហ្នឹងអានេះគាត់យើងមើលផ្នែកមួយនៃបាទផ្នែកមួយនៃរដ្ឋបាលផ្នែកមួយនៃវិស័យសេវាសាធារណៈណាសេវាសាធារណៈតាមមូលដ្ឋាន បើយើងក៏លេចមើលក្រៅពីវិស័យហ្នឹងក្រៅពីវិស័យហ្នឹងយើងមើលទៅលើវិស័យវិស័យខាងវិស័យកសិកម្មណាវិស័យកសិកម្មវិស័យកសិកម្មដែលប្រជាពលរដ្ឋតាមមូលដ្ឋានកំពុងតែប្រឈមបាទកំពុងតែប្រឈមហ្នឹងគឺទី1គឺប្រេងសាំងឡើងថ្លៃ ទី2ជីឡើងថ្លៃទី3ឆ្នាំឡើងថ្លៃប្រឈមបញ្ហាទី4ពេលដែលគាត់ធ្វើកសិកម្មនឹងបានតែធ្វើស្រែធ្វើចម្ការដាំដុះនឹងបានផលពោតសណ្តែកល្ងស្រូវអីនឹងបានផលហើយណាបានបានជាទិន្នផលហើយនឹងគឺ អត់មានទីផ្សារនាំចេញឬក៏អត់មានឈ្មោះកដាលណាដែលក្រមការគ្រប់គ្រង របស់រដ្ឋរដ្ឋធ្វើ អន្តរាគមន៍អីពីលើរដ្ឋទូតពិនិត្យវាអត់មានច្បាស់លាស់ទីផ្សារมันមានឈ្មោះកដាលมันមានប្រជាពលរដ្ឋធ្វើកសិកម្មបានផលហើយមិនដឹង ទៅលក់នៅណា ធ្វើឲ្យតម្លៃកសិកម្ម កសិផលគ្រប់ប្រភេទហ្នឹងគឺវាថោកមែនតើណាថោកមែនតើស្រូវ1គីឡូបើនិយាយពីយកទៅដូរពងទាទៅដូរពងទានឹងអត់បាន1គ្រាប់ឬ2គ្រាប់ទេថា2គ្រាប់ចុះកុំថា1គ្រាប់អត់បាន2គ្រាប់ទេស្រូវ1គីឡូហើយបើទៅទិញស្យាបៀកំប៉ុងអានឈើឬក៏ ABC រត់តែមិនបានទៅទៀតអានឹងស្រូវ1គីឡូអត់បានទេបងប្អូនណា ទៅមិនក៏លត់បានទេនេះហើយដែលជាបញ្ហាប្រឈមក្នុងវិស័យកសិកម្មធ្វើកសិផលបានហើយណាពួកគាត់ផលិតបានហើយពោតសណ្ដែកល្ងកៅស៊ូដំណាំកសិកម្មផ្សេងមានស្រូវមានអីអីពោតជាដើមហ្នឹងពេលផលិតបានហើយមិនដឹងយកទៅលក់នៅណា ហើយបើ មានឈ្មោះទិញគឺឈ្មោះហ្នឹងមកបន្ទាបបន្ថោកតម្លៃកសិកម្មហ្នឹងតម្លៃស្រូវហ្នឹង កសិផលនឹងទៀបមែនទែនបងប្អូនទៀបមែនទែនគឺมันអាចធានាបានទៅលើការទូទាត់លត់ស្រោយណាទូទាត់លត់ស្រោយពីពីការចំណាយទៅលើវិស័យកសិកម្មរបស់គាត់នឹងចំណាយលើអីដូចខ្ញុំលើកឡើងពីកណ្ដាលគឺចំណាយលើប្រេងសាំងចំណាយលើជីចំណាយលើថ្នាំសួរថាប្រភពនៃបញ្ហាដែល ប្រឈមនៅនៅតាមជនបទស្រែចម្ការណា លើវិស័យកសិកម្មសួរថាតើរដ្ឋណាបានធ្វើអន្តរាគមរដ្ឋនឹងដើរតួនាទីជាអ្នកសម្របសម្រួលឲ្យពួកគាត់នឹងមានលទ្ធភាពអាចរួចរស់បានទេអ្នកខ្លះធ្វើកសិកម្មតាំងពីមានដី តាំងពីមានផ្ទះបាទតាំងពីមានទ្រព្យសម្បត្តិរហូតដល់ខ្លាយទៅជាអ្នកក្របាទអ្នកក្រដើរស៊ីឈ្នួលគេធ្វើជាកម្មករសំណង់ចំណាក់ស្រុកអីជាដើមឡើងឡើង ដោយសារតែគាត់ខំប្រឹងធ្វើខំប្រឹងវិនិយោគទៅលើវិស័យកសិកម្មរបស់គាត់ហ្នឹងចំណាយលើជីលើថ្នាំលើប្រេងលើថ្លៃជួលដីអីថ្លៃកម្មករអីចឹងទៅថ្លៃគ្រឿងយន្តអីចឹងទៅគ្រប់ប្រភេទដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យកសិកម្មហ្នឹងគឺគាត់ចំណាយហើយដល់ពេលគាត់បានផលមកលក់មកវាវាអត់អាច គេហៅថាមានសមតុល្យគ្នាឬក៏វាអត់អាចទូទាត់ដុតស្អើទៅបាន ចំណេញដើម្បីប្រកបចិញ្ចឹមជីវិតបានធ្វើមានធ្វើបានកើតមានតែខាតមួយឆ្នាំខាតតិចមួយឆ្នាំខាតតិចតាំងពីដីច្រើនរហូតដល់អស់ដីតាំងពីមានផ្ទះរហូតអស់ផ្ទះតាំងពីមានទ្រព្យសម្បត្តិមានគោមានកបីអីចឹងទៅរហូតដល់អស់លីងคลายទៅជាអ្នកក្រ បាទអានេះហើយដោយសារតែបញ្ហាប្រឈមនៅ នៅតាមជនបទស្រែចម្ការគឺវិស័យកសិកម្មសួរថាតើរដ្ឋាភិបាលតើរបបលោកហ៊ុនសែនយើងនិយាយរបបអញ្ចឹងខ្ញុំថារដ្ឋាភិបាលនិយាយថារបបហ៊ុនសែនក្រមការគ្រប់គ្រងរបស់ហ៊ុនសែនហ្នឹងប្រមាណ40ឆ្នាំមកនេះសួរថាគាត់បានគិតគូរទៅលើវិស័យកសិកម្មកម្រិតណាគិតគូរទៅលើវិស័យកសិកម្មនឹងកម្រិតណាហើយធានាបានប្រសិទ្ធភាពលើវិស័យកសិកម្មនឹងកម្រិតណា មិនមែនទៅជីកទៅបន្លាយចោលទេណាអត់មានទឹកទេមិនមែនទៅទិញម៉ាស៊ីនបូមបូមម៉ាស៊ីនយកម៉ាស៊ីនយកទៅដាក់បូមទឹកឲ្យប្រជាពលរដ្ឋដល់ពេលបោះឆ្នោតទៅប្រជាពលរដ្ឋមិនបោះឲ្យ ដឹកម៉ាស៊ីននឹងយកទៅកវត្តចោលអស់អានឹងហ៊ុនសែនបាទខ្ញុំនៅចាំច្បាស់ណាស់ក្រាំងយើបាទស្អាងក្រាំងយើចាញ់ឆ្នោតដឹកខ្ទេចគ្រឿងម៉ាស៊ីនគ្រឿងចាក់ដោយសារអីដោយសារមានតែម៉ាស៊ីន ប្រេងមិនដឹងនៅណា មានតែបន្លាយមិនដឹងទឹកនៅណាអានឹងហៅថាគេហៅថាគ្មានប្រសិទ្ធភាពធ្វើអីវាអត់មានប្រសិទ្ធភាពអត់មានតម្លាភាពអត់មានករណីយភាព នៅក្នុងរដ្ឋបាលគឺគេគេនិយាយច្បាស់ណាស់រឿងអត់អត់មានអត់មានការដោះស្រាយទេបងប្អូននឹងរឿងជ្រុងមួយនៃវិស័យកសិកម្មឥឡូវខ្ញុំខ្ញុំឆ្លេះរឿងវិស័យកសិកម្មបែប បែបយថាកម្មឬក៏បែបគេថា ពាក់កដាលវិទ្យាសាស្ត្រពាក់កដាលទម្លាប់បាទដែលខ្មែរយើងធ្វើរាល់ថ្ងៃហ្នឹងបាទពាក់កដាលទម្លាប់ ពាក់កដាល ទំនើបកម្មបាទពាក់កដាលទំនើបប៉ុន្តែបើយើងមើលទៅប្រទេសជិតខាងវិញដោយប្រទេស ប្រទេសយួនប្រទេសវៀតណាមវិស័យកសិកម្មប្រទេសវៀតណាមណាបងប្អូន ក្នុងមួយឆ្នាំគេធ្វើបាន3រដូវ3ពេល ក្នុងមួយឆ្នាំគេធ្វើបាន3ពេល3ដង3ដងក្នុងមួយឆ្នាំហ្នឹងហើយប្រព័ន្ធធារាសាស្ត្រគេហ្នឹងគឺខ្វាត់ខ្វែងតែម្ដងបងប្អូនគេ បូមទឹកពីទន្លេធំយើងទឹកដាក់ទៅលើអាបន្លាយចែកចាយតូចតូចហ្នឹង គឺទឹកវិហារចូលស្រែឯងបានន័យថាគេចំណាយទុនតែមួយកន្លែងមួយគោលដៅទេប៉ុន្តែគេបែងចែកទឹកហ្នឹង បែចែកទឹកនឹងទៅតាម ស្រែចំការគាត់ទៅបើកតែទៅនប់នឹងទឹកហូរចូលទៅស្រែខ្លួនឯងបាទខ្លួនឯងតែម្ដងមិនដូចយើងទៅយើងនោះវិស័យកសិកម្មគឺគ្មានការសម្រួលពីរដ្ឋអីឲ្យស្រួលទេបើអ្នកនៅចិត្តទលេដូចទលេមេកុងទលេអីហ្នឹងគឺបានន័យថាបូមចុះដាក់ម៉ាស៊ីនទៅក្នុងទលេ ខែខែខែថាខែប្រាំងទៅទឹកវាវាស្រក ចុះទៅក្រោមនោះដាក់តម៉ាស៊ីនពីក្រោមមកនោះគឺថាវេទនាមែនតើមើលទៅវេទនាមែនតើអត់មានជួយអន្តរាគមជួយដោះស្រាយអាផលប៉ះពាល់អញ្ចឹងចឹងផលលំបាកអញ្ចឹងចឹងដល់ប្រជាពលរដ្ឋទៅអត់មានជាងគាត់ធ្វើធ្វើបានដោយលំបាកបាទធ្វើបានដោយលំបាកការចំណាយដើមទុនក៏វាច្រើន ការសម្រួលការងារបច្ចេកទេសអីផ្សេងផ្សេងសម្រួលទៅនឹងអឺគេហៅថាកំណត់ក្នុងការអ ក្នុងការវិនិយោគទៅលើវិស័យកសិកម្មអីផ្សេងផ្សេងហ្នឹងគឺក៏អត់មានគឺគ្មានការជួយមកគឺគ្មានខ្វល់មកអាណាធ្វើមិនធ្វើទៅអាហ្នឹងគឺរឿងរឿងក្រោមការដឹកនាំរបស់លោកហ៊ុនសែនរាល់ថ្ងៃហ្នឹងគឺគឺរបៀបហ្នឹងបងប្អូនគឺរបៀបហ្នឹងគឺពិបាកពិបាកក្នុងការធ្វើពិបាកក្នុង ក្នុងការមាន បាន ទៅរួចណាស់នេះហើយគឺជាបញ្ហាប្រឈមដែលខ្ញុំដែលខ្ញុំគណៈខ្ញុំបាទនឹងចង់ចែករំលែកដល់គណៈគុំចាស់បងប្អូនបញ្ហាប្រឈមមួយទៀត បញ្ហាប្រឈមមួយទៀតគឺប្រឈមនឹងនឹងអាដែងពេលដែល ក្នុងស្រុកហ្នឹងវិស័យកសិកម្មកំពុងតែគ្មាន ទីផ្សារនាំចេញគ្មានទីផ្សារគ្មានឈ្មួញកដាលឬក៏ឈ្មួញនឹងទិញឲ្យបានត្រឹមត្រូវ តម្លៃទៀបតម្លៃកាន់តែអន់នឹងហើយថែមទាំងមានការនាំចូល ពីបរទេសពីប្រទេសយួនពីប្រទេសសៀម ថែមទៀតនាំចូលបន្លែត្រីសាច់អីផ្សេងផ្សេងបាទសូម្បីតែក្រូចឆ្មាសូម្បីតែម្ទេសសូម្បីតែស្លឹកគ្រៃដែលខ្មែរយើងអាចដាំបាន នៅជុំវិញផ្ទះហ្នឹងក៏នាំចូលពីបរទេសដែរនាំចូលពីស្រុកយួនដែរនាំចូលពីស្រុកយួនដែរ សួរថាចឹងចឹងខ្មែរយើងនឹងមិនអាចដាំបានមិនអាចធ្វើបានយ៉ាងម៉េចខ្មែរយើងល្ងងដល់ថាដាំសខីដាំដាំក្រូចឆ្មាដាំដាំត្រគុណដាំអីផ្សេងផ្សេងនឹងមិនបានហូបឬយ៉ាងម៉េចថាមិនមែនខ្មែរដាំមិនបានហូបទេធ្វើមិនកើតទេហើយមិនមែនខ្មែរមិនចង់ ធ្វើទេ បងប្អូនយើង នៅជួជុំវិញខេត្តកដាលពួកខ្ញុំនៅខេត្តកដាលដែលខ្ញុំខ្ញុំដើរទៅមកជួជុំវិញស្រុកស្អាងកោះធំអីហ្នឹង គៀនស្វាយប្រហែលស្រុកនេះខ្ញុំឃើញប្រជាពលរដ្ឋខ្មែរយើងឧស្សាហ៍ព្យាយាមមានដីនៅតាមមាត់ទន្លេនោះគាត់ដាំតំណាំតំណោចរបស់គាត់ហ្នឹងដាំបន្លែ បកាហ្នឹងគឺល្អណាស់ខ្ញុំចូលទៅមើលល្អល្អមែនទេប៉ុន្តែគាត់ដាំបានផលហើយ រំពឹងថាលោកអានឹងបានលុយនឹងដើម្បីដោះស្រាយជីវភាពដោះស្រាយបំណុលជពៈធនាគារអីហ្នឹងគឺបែរជាពេលដែលផលបានមកហើយយកទៅលក់គឺអត់បានថ្លៃគេទៅបន្ទាបតម្លៃមក ប្រទីបតម្លៃមែនទែនដូចទៅសក់ចឹង1គីឡូនោះមិនបាន500រៀលផងហើយសួរថាគាត់លក់ទៅនឹងរួចថ្លៃដើមទេអត់រួចតែដល់អត់រួចទៅពាក់បំណុលធនាគារបញ្ហាប្រឈមទៀតបញ្ហាប្រឈមទៀតដោយសារអីដោយសារតែវាមិនអាចប្រកួតប្រជែងជាមួយនឹងទំនិញដែលគេនាំចូលពីស្រុកយួនពីស្រុកសៀមប្រកួតប្រជែងជាមួយគេអត់ឈ្នះគេ ព្រោះគេនោះគេដាំយកតែបរិមាណបាទគេដាំដាក់គីមីបាទគេដាំដាក់ថ្នាំដូចស្ពៃចឹងគេដាំដាក់ថ្នាំបន្លែអីផ្សេងផ្សេងគេដាំដាក់ថ្នាំយើងដាំមួយខែបានបានផលគេដាំមួយខែគេទទួលបានផលបីដងដូចអលឹកដូចស្អីបន្លែត្រីសាច់អីមួយចំនួនគេប្រើប្រាស់គីមីដល់ពេលអញ្ចឹងអ្នកលក់នៅលើទីផ្សារក៏ដូចគ្នាដែរអ្នកលក់លើទីផ្សារ គឺអត់ហ៊ានទិញបន្លែអត់ហ៊ានត្រេញទិញត្រីទិញសាច់ពីខ្មែរទេ ទិញបន្លែត្រីសាច់ពីខ្មែរលក់គឺថ្លៃណាវាថ្លៃដល់ពេលទិញពីយួនទិញពីពីសុកសៀមយកមកលក់វាធូរថ្លៃបាទអញ្ចឹងយកទៅលក់នៅលើ ទីផ្សារធូរថ្លៃហើយវាងាយមាន វាងាយស្រួលក្នុងការលក់ហើយបងប្អូនខ្មែរយើងមួយចំនួនគាត់ខ្វះជីវភាពខ្វះមុខខ្វះក្រោយអញ្ចឹងទៅ មាន10000រៀលឬក៏5000រៀលទៅផ្សារគាត់អាចទិញបានបន្លែផងបានត្រីផងគាត់អត់ខ្វល់ថាបន្លែត្រីសាច់ទាំងគីមីមកពីណាគាត់អត់ខ្វល់គាត់ធ្វើម៉េចគាត់ទិញបានយកមកឲ្យកូនគាត់ហូបសួរទេសួរថាតើវាប៉ះពាល់យ៉ាងម៉េចខ្លះក្រោយពីយើងទទួលទាននៅបន្លែត្រីសាច់ដែលមាន គីមីគឺប៉ះពាល់មែនទែនសុខភាពពលរដ្ឋខ្មែរយើងឃើញមានជំងឺផ្សេងផ្សេងរួចរាលដាលគ្រប់បែបគ្រប់យ៉ាងតាំងពី មហារីកតាំងពីជំងឺអីផ្លៃផ្លៃមែនទេ ដោយសារតែការប្រើប្រាស់អាហារដែលវាមិនការមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវបាទគុណភាពត្រឹមត្រូវចំណុចនេះ ខ្ញុំចង់ចែករំលែកដល់បងប្អូនបើយើងក៏លេខមើលប្រទេសលោកសេរីប្រទេសដែលគេមានការរីកចម្រើនដូចនៅអឺរ៉ុបនៅអឺរ៉ុបគឺបើនិយាយពីបន្លែត្រីសាច់ដែលនាំចូលមកលក់នៅទីផ្សារអឺរ៉ុបណាខ្ញុំមើលឃើញមានបន្លែមកពីអាស៊ីមកពីអាហ្វ្រិក មកពីអីអីហ្នឹងគឺផ្សេងផ្សេង គឺមានលក់មាន មានមានឃើញមានគេហៅថាផ្លែចេកមានបន្លែអីអីបែបអាស៊ីអីហ្នឹងមានមកពីស្រុកចិនមានមកពីស្រុកថៃមានមកពីស្រុកវៀតណាមមកពី ខ្មែរយើងអីហ្នឹងគឺមានបាទមានយកមកលក់នៅលើ ទីផ្សារអឺរ៉ុបហ្នឹងប៉ុន្តែមុននឹងឲ្យចូលមកដល់ទីផ្សារគេគេត្រួតពិនិត្យបាទគេត្រួតពិនិត្យកយគេត្រួតពិនិត្យនឹងបន្លែនឹងធានាបាន គុណភាពល្អប្រសើរលំដាប់ហៅថាស្តង់ដា ទី1ទី2របស់គេបានគេឲ្យចូលបើអត់មានចូលក្នុងស្តង់ដាឬពិនិត្យទៅមានសារជាតិគីមីគឺគេឲ្យដឹកត្រឡប់ទៅវិញគេអត់ចូលទេហើយប្រទេសដែលនាំចូលមកហ្នឹងហ្នឹងណានៅកាន់ទីផ្សារអឺរ៉ុបនោះភាគច្រើនគឺសុទ្ធតែជាប្រទេសដែលបានទទួលការអនុគ្រោះអនុគ្រោះពន្ធគេលើកលែងពន្ធក្នុងការនាំចូលហ្នឹងអញ្ចឹងប្រទេសក្រីក្រមួយចំនួនគឺមានលទ្ធភាពអាចហៅថាមានបានបានអាចធ្វើ ឲ្យកំណើនសេដ្ឋកិច្ចជាតិជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិតាមរយៈនៃការនាំនៅ វិស័យកសិកម្មទំនិញផ្សេងផ្សេងមកលក់នៅទីផ្សារអឺរ៉ុបនោះហើយការដែលយើងទិញបន្លែត្រីសាច់នឹងយើងមកទទួលទានទៅគឺអត់មានប៉ះពាល់សុខភាពទេអត់ដែលមានប្រតិកម្មបែបនេះបែបនោះទេប៉ុន្តែបើបន្លែត្រីសាច់នៅស្រុកយើងវិញយើងទទួលទានហើយឆ្អល់ពោះណែនពោះចុកពោះទទួលទានហើយអត់ ខ້ອຍនឹងកន្លះម៉ោងមួយម៉ោងមកអស់កម្លាំងនៅទៅណាទៅណីនេះហើយ គឺជាបញ្ហាប្រឈមបាទប្រឈមការប្រកួតប្រជែងទីផ្សារកសិករខ្មែរណាផលិតករខ្មែរនៅក្នុងប្រទេសហើយវាប្រឈមបញ្ហាសុខភាពប្រឈមបញ្ហាសុខភាពហើយប្រឈមធ្វើឲ្យ ប្រជាពលរដ្ឋធ្វើឲ្យកសិករខ្មែរអ្នកផលិតនៅលើអ្នកធ្វើនៅលើវិស័យកសិកម្មគឺ បានន័យថាគ្មានទឹកចិត្តក្នុងការផលិតក្នុងការធ្វើទៀតទេបើធ្វើទៅអត់មានទីផ្សារលក់ធ្វើទៅលក់ប្រកួតប្រជែងមិនឆ្នះការនាំចូលពីពីប្រទេសយួនពីប្រទេសសៀមជាដើមសួរថាបញ្ហានឹងកើតឡើងដោយសារអ្នកណាដោយសារឈ្មួញវានាំមកជួខ្លួនវាឬដោយសារឈ្មួញនឹងវាសហការជាមួយអាជ្ញាធរជាមួយអ្នកមាន អំណាចតែមានតែអ្នកមានអំណាចនឹងហើយដែលបើកផ្លូវឲ្យអាបន្លែត្រីសាច់ទំនិញផ្សេងផ្សេងនឹង ចូលយ៉ាងអនាធិបតេយ្យពេញប្រទេសហ្នឹងទំនិញចូលសារជាតិគីមីប្រកបនៅក្នុងទំនិញហ្នឹងវាចូលនៅក្នុងបន្លែត្រីសាច់ទំនិញផ្សេងផ្សេងហ្នឹងគឺ បាយស្អាតពេញប្រទេសហើយបាយស្អាតពេញប្រទេសនេះគឺបញ្ហាប្រឈមនឹងក្នុងចំណុចទី2ដែលខ្ញុំនិយាយមិញគឺតកតងទៅលើស្រូវអង្គពោតសណ្ដែកកស៊ូនេះទៅលើបន្លែត្រីសាច់ចំណុចទី2 បញ្ហាប្រឈមចំណុចទី2បញ្ហាប្រឈមចំណុចទី3ចំណុចទី3ហ្នឹងគឺយើងនិយាយទៅលើវិស័យវិស័យធម្មពលវិស័យធម្មពលគឺបានន័យថាអកិសនីភ្លើងដែលយើងប្រើប្រាស់ព្រោះឥឡូវភ្លើងគឺជនបទក៏ដូចជាទីក្រុងគឺភាគច្រើនគឺមានភ្លើងគ្រប់គ្រាន់ហើយមានភ្លើងប្រើប្រាស់ហើយបាទភ្លើងអុសពីសុកយួននៅ ចិត្តយួនអុសពីយួននៅចិត្តសុកសៀមអុសពីសុកសៀមអីចឹងដែរ ដោយសារយើងទិញគេបាទទិញគេ គេគេប្រកួតគួងស្រុកគេ ប្រើប្រាស់អត់អស់ទេគេលក់ឲ្យយើងទៀតណាប្រទេសត្រឹមប្រទេសលាវអ្នកណាក៏ដឹងដែរថាលាវអន់លាវមិនអាចមានអីមកប្រកួតប្រជែងជាមួយខ្មែរបាន តាំងពីអតីតកាលដល់បច្ចុប្បន្នតែឥឡូវនេះរឿងមួយចំនួនលាវដើរដើរហួសខ្មែរហើយដើរលឹះខ្មែររីកចម្រើនខ្ពស់ជាងខ្មែរបាទរីកចម្រើនខ្ពស់ជាងខ្មែរ សូម្បីតែវិស័យធម្មពលអកិសនី ខ្មែរទិញពីលាវមួយណាខ្មែរទិញពីលាវមកវិញនឹងមិនមិនទៀបជាងទៀងលាវណាមិនទៀបជាងលាវទិញយកមកដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋតាមតាមខេត្តដែលនៅជាប់ព្រំដែនហ្នឹងជាប់នឹងព្រំដែននេះហើយខ្ញុំនិយាយពីរឿងវិស័យធម្មពលហ្នឹងគឺភ្លើងបើនិយាយពីភ្លើងវិញអគិសនីប្រើវិញប្រជាពលរដ្ឋនៅខេត្តក៏ដោយទីក្រុងក៏ដោយប្រើនឹងពេលដែលភ្លើងដាច់បើវូបទៅ ភ្លើងមកវិញគឺកុងទ័រឡើងវិលយកមកវិលយកមកបាទខ្ញុំធ្លាប់ពិនិត្យមើលកុងទ័រហើយកុងទ័រនោះមានប្រភេទអាលួចភ្លើងមាន អាប្រភេទធ្វើឲ្យឲ្យធម្មពលនឹងបានន័យថាវាចំនួនវាលេខកុងទ័រនឹងវាដើរលឿនលេខកុងទ័រដើរយឺតអីហ្នឹងវាវាមានប្រភេទមានរបៀបគេលួចមានរបៀបគេសរេសរង បានន័យថាវាអត់មានអ្វីដែល ដែលដែលហៅថាពិតប្រកបទេនៅស្រុកយើងគឺបានន័យថាក្នុងរូបភាពនៃការខ្លែងបន្លំរូបភាពនៃការបោកប្រាស់រូបភាពនៃការកុហករូបភាពនៃការនិយាយរួមថាបោកបញ្ឆោតប្រជាពលរដ្ឋយើងទៅមកបាទបោកបញ្ឆោតប្រជាពលរដ្ឋយើងទៅហើយអ្នកណាដែលមិនត្រូវការភ្លើងប្រើមើលបើគេភ្លឺគ្រប់គ្នាហើយយើងនៅងងឹតមិនបានម្ល៉េះហើយថ្លៃក៏ដោយថោកក៏ដោយជិះតែទ្រាំប្រើណាស៊ូទ្រាំប្រើហើយហើយពេលកន្លង ទៅលំបាកមកផុតអាពេលពេលកូវីដអត់មានចំណូលលក់អី ទៅរកស៊ីអីអត់បានអីអត់បាននៅតែក្នុង ផ្ទះហ្នឹងគឺ ពេលហ្នឹងគឺប៉ះប៉ះពាល់មែនទេបាទជាប្រជាពលរដ្ឋយើងអ្នកខ្លះលក់អស់អាគេអកម៉ែឪឲ្យមកលក់យកទៅប្រចាំអស់យកមកបងថ្លៃទឹកថ្លៃភ្លើងថ្លៃហូបប្រចាំថ្ងៃហ្នឹងអ្នកខ្លះខ្សែកខ្សែដៃអញ្ជៀនអីម៉ូតូឡានអីហ្នឹងយកទៅប្រចាំយកទៅលក់អស់ហើយដើម្បីយកមកហូបរស់ឲ្យឲ្យកន្លងផុតនៅ ក្នុងអន្តរកាលជំងឺ Covid-19 កន្លងទៅបាទអានេះហើយខ្ញុំបានសិក្សាពីពីផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋយើងនៅនៅនៅក្នុងក្រុងក៏ដូចជានៅជនបទនៅស្រុកខ្មែរហ្នឹងបាទនឹងចំណុចតទៅនឹងវិស័យធម្មពលណាវិស័យធម្មពលតែក្រៅពីវិស័យធម្មពលវិញវិស័យខាងវិស័យជលសាស្ត្រវិស័យគេហៅទឹកស្អាតតើតើនឹងវិស័យទឹកស្អាត ទឹកក៏ដូចគ្នាដែរបងប្អូនណា បើខែវសាទឹកបបោ អត់សូវខ្វះប្រមាណទេដោយសារតែតម្រូវការទឹកនឹងវាវាមានគេថាមានចំនួនកំណត់ឬក៏តម្រូវការទឹកស្អាតនឹងវាតិច ល្មមដោយសារតែខែភាសាប្រជាពលរដ្ឋយើងចេះតែត្រង់ទឹកភ្លៀងត្រង់ទឹកអីមកប្រើប្រាស់ចឹងទៅ ស្រោចដំណាំស្រោចបន្លែស្រោចអីបន្តិចបន្តួចអីចឹងទៅបោកខោអាវអាចប្រើប្រាស់ទឹកភ្លៀងទឹកអីឬក៏ទឹកនៅចិត្តផ្ទះសបាយនឹងបានខែខែភាសាប៉ុន្តែដល់ដល់ពេលខែប្រាំង តម្រូវការ ទឹកវាកើនឡើងអញ្ចឹងខ្វះទឹកបងប្អូនខ្វះទឹកមែនទែនដល់ពេលទឹកវាខ្វះកុងទ័រទឹកហ្នឹងគឺវាឡើងកុងទ័រទឹកនោះវាឡើងមកធ្លាប់មួយខែប្រើអស់មធ្យមភាពអ្នកខ្លះ2អ្នកអីហ្នឹងប្រើអស់ត្រឹម2គីប2គីបកន្លះអីទាំងបោកខោអាវអីហ្នឹងគឺឡើងគុណជា2ឡើង5គីបអីទៅគឺមិនន័យថាកុងទ័រហ្នឹងវាវិលយកមកបងប្អូនណាវាវិលយកម្ដង យុវលមិនឈប់ឈរបាទមិនមិនប្រើក៏ក៏មិនបើកទឹកក៏វាវិលដែរអានគេសុទ្ធតែមានហាបច្ចេកទេសក្នុងការ ក្នុងការធ្វើម៉េចឲ្យបង្កើនចំនួនគីឡូហ្នឹង ទឹកហ្នឹងឲ្យបានច្រើន ភ្លើងហ្នឹងឲ្យ បានច្រើនដើម្បីគេប្រមូលលុយឲ្យឲ្យបានច្រើនអានេះសួរថា ជាការជួយពលរដ្ឋកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ជួយបន្ថយការលំបាកជូនពលរដ្ឋឬយ៉ាងម៉េចថាអត់ទេ មានអត់មានអីជួយទេ មានតែរឹតបន្តឹងមានតែចាំបាច់កថែមចាំបាច់កប្រជាពលរដ្ឋថែម ក្រហើយនឹងគឺចាំបាច់កឲ្យកាន់តែវេទនាថែមទៀតអានេះហើយខ្ញុំនិយាយនេះវាជាជាការសិក្សាពីពីផលប៉ះពាល់ផ្ទាល់ពីបញ្ហាប្រឈមផ្ទាល់ បាទបញ្ហាប្រឈមផ្ទាល់ខ្ញុំឮអ្នកមានត្អូញអ្នកអ្នកគេធ្លាប់មានធ្លាប់បានណាផ្ទះគេវិឡា ផ្ទះគេធូធាប្រាក់ខែ កូនចៅគេច្រើនមុខរបរកូនចៅគេមានហោហែនៅ នៅត្អូញត្អែថា ទឹកអស់ច្រើនភ្លើងអស់ច្រើនបាទលំបាកទឹកបើកមិនចេញភ្លើងងាកដាច់ងាកដាច់អានេះបញ្ហាអ្នកអ្នកអ្នកអ្នកមាន មួយចំនួនក៏ត្អូញចុះអ្នកក្រតែគាត់ត្អូញប៉ុណ្ណាគាត់លំបាកប៉ុណ្ណា នេះហើយគឺជាបញ្ហាប្រឈមបាទហ្នឹងបញ្ហាប្រឈមបញ្ហាប្រឈម ក្រៅពីរឿងវិស័យកសិកម្មវិស័យការនាំចូលវិស័យធម្មពលវិស័យទឹកស្អាតនៅលើវិស័យអីទៀតបងប្អូនណាវិស័យអីទៀតមិញខ្ញុំរៀបរាប់មិញគឺវិស័យធម្មពលនោះគឺវិស័យឧស្ម័នគឺបានន័យថា មានប្រេងមានមានប្រេងមានប្រេងសាំងប្រេងមសុទ្ធមានជីមានថ្នាំនឹងខាងខាងវិស័យកសិកម្មហ្នឹងគឺ បានន័យថា វាសុទ្ធតែជាបញ្ហាប្រឈមទាំងអស់បាទឥឡូវខ្ញុំសរុបចំណុចប្រមាណហ្នឹងហើយចំណុចមួយទៀតដែលជាបញ្ហាប្រឈមដែរចំពោះប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានឃុំសង្កាត់ផ្សេងផ្សេងហ្នឹងគឺបញ្ហាបានន័យថាបំបិតសិទ្ធិសេរីភាពបាទបំបិតសិទ្ធិសេរីភាពបំបិតសិទ្ធិសេរីភាពរបស់ពួកគាត់ ដោយរំលោភទៅលើ ច្បាប់រដ្ឋធម្មនុញ្ញដោយរំលោភទៅលើច្បាប់កោជបដោយរំលោភទៅលើគេហៅថាច្បាប់ជាមូលដ្ឋានស្ដីពីគេថា សិទ្ធិមនុស្សជាសកលហ្នឹងដែលប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយសិទ្ធិចូលរួមជីវភាពក្នុង ការងារសាសនាសមាគមអីផ្សេងផ្សេងហ្នឹងគឺមានសិទ្ធិចែងក្នុងរដ្ឋធម្មនុញ្ញប៉ុន្តែផ្ទុយស្រឡះបងប្អូន សិទ្ធិទាំងនេះត្រូវបាន គេរដ្ឋបတ်ត្រូវបានគេ គេគេគេថាបិទមាត់គេគេបិទច្រមុះបិទមាត់គេយកអីមកយកទៅជាយើងមិនបិទភ្នែកយើងមិនឲ្យយើងមើលឃើញអ្វីទាំងអស់ក្នុងសង្គមហ្នឹងបាទបានន័យថាវាសុទ្ធតែជារូបភាពនៃការបំលែងពីពីល្អទៅអាក្រក់ពីសទៅខ្មៅគ្រប់បែបពុកយ៉ាងណានៅក្នុងសង្គមហ្នឹង ហើយរំលោភបំពានគ្រប់បែបគ្រប់យ៉ាងចំពោះប្រជាពលរដ្ឋនឹងបង្កើតរឿងអយុត្តិធម៌ក្នុងសង្គមរាប់អត់អស់បាទរាប់អត់អស់ក្នុងសង្គមពីមួយថ្ងៃទៅមួយថ្ងៃមានតែរឿងអយុត្តិធម៌ហើយរឿងកើតឡើងគឺអត់មានទេដំណោះស្រាយហើយបើថាចង់ដោះស្រាយតតែមានលុយឲ្យគេបាទតតែមានលុយឲ្យគេទៅឧទាហរណ៍ថាកូនចៅមានបញ្ហាអីត្រូវបានគេចោទតាមផ្លូវតុលាការត្រៀមខ្លួនទៅណាលក់ឡាន លក់ម៉ូតូលក់ផ្ទះលក់ដីទៅដើម្បីធ្វើយ៉ាងម៉េចដោះដូរយកកូនចេញមកផ្ទះវិញ យកគ្រួសារចេញមកផ្ទះវិញនេះហើយគឺសង្គមអយុត្តិធម៌បើថាវាអត់មានច្បាប់ទម្លាប់អីត្រឹមត្រូវទេអត់មានច្បាប់ទម្លាប់អីត្រឹមត្រូវឡើយហើយច្បាប់វាលើតែមាត់អ្នកមានអំណាចលើតែមាត់តឡាការលើតែមាត់លោកធំ តែប៉ុណ្្នឹងទេអត់មានច្បាប់ អត់មានការអនុវត្តច្បាប់ស្មើភាពគ្នាទូទៅមិនថាអ្នកមានអ្នកក្រអ្នកតូចអ្នកធំអត់មានទេគឺច្បាប់គឺមានស្តង់ដាររបៀបហ្នឹងបងប្អូនច្បាប់មានស្តង់ដាររបៀបហ្នឹងនេះហើយគឺជារឿងមួយដែលដែលយើងទាំងអស់គ្នា បានដឹងហើយបានជួបអ្នកដែលមិនបានជួបទេគង់តែថ្ងៃណាមួយដល់វេនអ្នកនេះបាទគង់តែដល់វេនអ្នកទេកិច្ចអត់ផុតទេបងប្អូនកិច្ចអត់ផុតរត់អត់រួចទេគង់តែដល់វេនអ្នកទេបាទគង់តែដល់វេនអ្នកទេខ្ញុំលើកឡើងនេះសិតសឹងតែជាការ ជួបប្រសពជាមួយនឹងបងប្អូនដែរគាត់រងគ្រោះបាទបងប្អូនរងគ្រោះដូចជាស្ដែង នៅក្នុងពេលប្រហែលខែនេះការរៀបចំឲ្យមានការបោះឆ្នោតគុំសង្កាត់នៅនៅក្នុងខែ6ថ្ងៃទី5ខែ6ខាងមុខនេះជាងគាត់នឹងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតរំខាននៅក្នុងការរៀបចំបញ្ជីនោះបាទរំខានមែនទេឧបមាថាប្រជាពលរដ្ឋគាត់ស្ម័គ្រចិត្ត គាត់ប្រើសិទ្ធិរបស់គាត់ជាមូលដ្ឋានសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលមានទទួលស្គាល់ដោយច្បាប់គាត់ប្រើប្រាស់សិទ្ធិរបស់គាត់គាត់ទៅឈរឈ្មោះឲ្យគណៈបកភ្លើងទៀនឬឈរឈ្មោះឲ្យគណៈបកណាមួយ ជាមេឃុំជាចៅសង្កាត់ឬក៏ឈរតាមលំដាប់ដោយនៃលេខរៀងនោះគាត់ព្រមព្រៀងពីលងាចហើយយើងទៅជួបនឹងពីរសៀលពីប្រលប់អីយើងយើងទៅជួបនឹង ពេលព្រឹកឡើងគាត់រត់តាស់តាស់មកវិញថាខ្ញុំចូលរួមអត់បានទេដោយសារគេគេមកគម្រាមដល់ផ្ទះគេមកភ្ជុងក្បាលយកកំភ្លើងមកភ្ជុងក្បាលដល់ផ្ទះគេគម្រាមថាគេនឹងដកបានក្រីក្រពីខ្ញុំ គេគម្រាមថាគេនឹងបញ្ឈូបិឈោជើងកូនខ្ញុំធ្វើការនៅប៉ូលីសនៅទាហានអីជាដើមគេនឹងដកកូនចៅ ខ្ញុំគេមិនឈប់នេះមិនឈប់នោះ បានន័យថាប្រើប្រាស់អំណាចផ្ដាច់ការនឹងខុសខើមែនទេបាទបងអត់អត់មើលពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទេអ្នកណាធ្វើអ្នកនឹងទទួលខុសត្រូវទៅឧទាហរណ៍ដល់ខ្ញុំអ្នកធ្វើនយោបាយ អ្នកចូលរួមក្នុងសកម្មភាពចូលរដ្ឋនយោបាយខ្ញុំឈរជាបេក្ខជនមេឃុំចៅសង្កាត់បើមាន បញ្ហាឲ្យបញ្ហាតែទៅខ្ញុំមករឿងអីទៅបញ្ហាដល់គ្រួសាររឿងអីទៅបញ្ហាដល់អ្នកដទៃកូនចៅ វាជារឿងអ្នកដតីបានន័យថាធ្វើរបៀបហ្នឹងអនុវត្តខ្ញុំអប្រៃរបៀបហ្នឹងគឺបានន័យថា ជាការរំលោភបំពានធនធានទៅលើ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋខ្លួនបាទរបស់ប្រជាពលរដ្ឋខ្លួនអានេះគឺជាបញ្ហាប្រឈមនៅនៅនៅក្នុងប្រទេសរបស់យើងនៅមូលដ្ឋានក៏ដូចជានៅទីក្រុងនៅជនបទក៏ដូចជានៅនៅទីក្រុងបាទរៀបចំបានន័យថា ប្រឈមបញ្ហាហ្នឹងដល់ពេលប្រឈមមួយទៀត ពេលដែលរៀបចំបញ្ជីស្នាមបេក្ខជនទូទាំងប្រទេសទាំង1652ឃុំនឹងរួចរាល់អស់ហើយគឺយកបញ្ជីឈ្មោះនឹងដាក់ទៅតាមសង្កាត់មួយមួយឲ្យសង្កាត់ឲ្យឃុំមួយមួយគេទទួលស្គាល់ណាទទួលស្គាល់ផ្ញើទៅគោជបផ្ញើឯកសារនឹងទៅឲ្យគោជបអីទៅគោជបគេពិនិត្យ ឥឡូវនេះគេលេងល្បិចខូចមួយបងប្អូនណាខូចនឹងគឺខូចខូចក្នុងប្រវត្តិសាស្ត្រខូចដែលគ្មានក៏ថាពិភពណាលោកណា ដែលគេអនុវត្តនៅក៏ហៅថានៅនៅរូបមន្តរូបមន្តខូចហ្នឹងរូបមន្តដ៏អាក្រក់ហ្នឹងគោចបសម័យសម័យទំនើបសម័យចុងក្រោយប្រាច័ន្ទនេះគឺសាហាវណាស់បងប្អូនពីមុនមុនមកបេក្ខជន ដែលឈរជាក្រុមប្រឹក្សាឃុំឬសង្កាត់ គេបើថាពិនិត្យមើលទៅ មានការខុសប្រក្តីមានការខុសប្រក្តីឬក៏មាន បញ្ហាអីមួយដូចកម្រិតតាមផ្លូវច្បាប់ដោយកោចបនៅច្បាប់នៃការឈរឈ្មោះជាបេក្ខជនឃុំសង្កាត់ហ្នឹងវាខុសនីតិវិធីហ្នឹងគឺគេលុបលុបតែអ្នកខុសទេព្រោះថាខ្ញុំអញ្ចឹងពេញបែបបត់ទៅ មានការខុសឆ្គងមិនត្រូវតែមិនត្រូវទៅតាមនីតិវិធីរបស់កោចបគេលុបតែឈ្មោះខ្ញុំមួយចេញទេពីបញ្ជីឃុំសង្កាត់ តែឥឡូវនេះគេលុបបើថាខ្ញុំខុសខ្ញុំខុសតែម្នាក់ខ្ញុំ គឺគេលុបមកបញ្ជីនៅតម្រង់ជាង10នាក់ជាង20នាក់តាមឃុំសង្កាត់តូចឬធំនេះនឹងហើយ បានខ្ញុំឲ្យឈ្មោះថា ជាគេហៅថាជារូបមន្តមួយដ៏អាក្រក់ជាទីបំផុតនៅក្នុងសម័យទំនើបនេះនៅសម័យក្រោយនេះបាទសម័យក្រោយនេះណាបានន័យថាការបង្កើតនៅឧបសគ្គតាំងពីការរៀបចំ រហូតដល់ការឈរឈ្មោះបាទឈរឈ្មោះជាបេក្ខជនលុបឈ្មោះមកដល់ពេលនេះអ្វីដែលខ្ញុំបានព័ត៌មានមកគឺលុបបាទបានន័យថាលុបចេញពីបញ្ជីរបស់គណៈបកភ្លើងទៀនគណៈបកប្រឆាំងគឺច្រើនច្រើនគុំសកាត់គួសមបាទច្រើនគុំគួសមខ្ញុំមិនថាប្រមាណទេប៉ុន្តែច្រើនគួសមរហូតដល់មានគេហៅថាការធ្វើសន្និសិទកសែត ណាក្នុងនាមជាថ្នាក់ដឹកនាំគណៈបកភ្លើងទៀនគេធ្វើសន្និសិទកសែតដើម្បីបង្ហាញឲ្យអន្តរជាតិបង្ហាញឲ្យអង្គការអឺបណ្ដាស្ថាប័នផ្សេងផ្សេងដែលពាក់ព័ន្ធទៅនឹងគេថាការរៀបចំការបោះឆ្នោតពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតអីផ្សេងផ្សេងហ្នឹងឲ្យគេពិនិត្យទៅគ្រប់លັດធភាពទៅថាតើទង្វើរបស់កោជប នៅក្នុងសម័យនេះដែលធ្វើចំពោះគណៈបរិយោបាយចំពោះគណៈបកភ្លើទៀននេះគឺគឺជាការដើរផ្ទុយពីច្បាប់ណាពីច្បាប់គេថាអន្តរជាតិផ្ទុយពីច្បាប់ជាតិផ្ទុយពីច្បាប់កោចបដែលធ្លាប់មានកន្លងទៅទៀតហ្នឹងដែលខ្ញុំជម្រាបដល់សាសាធារណជនឲ្យបានជ្រាបនេះបញ្ហាប្រឈមបាទបញ្ហាប្រឈមបញ្ហាប្រឈមដែលដូចអ្វីដែលប្រធានបទខ្ញុំបានលើកឡើងចឹង តើពលរដ្ឋនៅក្នុងមូលដ្ឋានគុំសង្កាត់ជួបបញ្ហាប្រឈមអីខ្លះណាប្រឈមអីខ្លះប្រឈមផ្សេងផ្សេងខ្ញុំនិយាយហើយបើតែនិយាយចុងក្រោយគឺបញ្ហាប្រឈមតទៅនឹងការបំបិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមក្នុងជីវភាពនយោបាយក្នុងបកដែលខ្លួនពេញចិត្តក្នុងបកដែលខ្លួនពេញចិត្តសួរថាតើរូបមន្តនៃការធ្វើ នយោបាយរបៀបហ្នឹងសួរថាប្រទេសណាខ្លះដែលមានរបៀបហ្នឹង វាស្ទើរតែគ្មាននៅលើពិភពលោកនេះលើកលែងតែប្រទេសកុម្មុយនីសផ្ដាច់ការបានន័យថាការបោះឆ្នោតនឹងគ្រាន់តែជាការបង្ក្រប់កិច្ចបោះឆ្នោតនឹងគ្រាន់តែជាជាការបង្វែរដានបោះឆ្នោតនឹងគ្រាន់តែគេបន្លប់ឋានភាពអីអានឹងគេគេរូបភាពនៃការលួចនៃការបន្លប់របស់គេគឺពិតជាគេ ធ្វើបានបាទពិតជាធ្វើបានប៉ុន្តែអ្វីដែលយើងមើលក្រោមអំណាចនៃការគ្រប់គ្រងរបស់លោកហ៊ុនសែន ខំប្រឹងកសាងប្រទេសដឹកនាំប្រទេស30 40ឆ្នាំហើយរឿងអីទៅធ្វើរឿងស្មោកគ្រោករបៀបនឹងបាទក្រោយពីរំលាយគណៈបកប្រឆាំងដ៏ធំគឺគណៈបកសង្គ្រោះជាតិហើយមករំលាយគេហៅថាបេក្ខជនឃុំសង្កាត់របស់គណៈបកភ្លើងទៀនថែមទៀតអានឹងរូបភាពនៃការរំលាយទាំងអស់ប៉ុន្តែមួយរំលាយបែបទ្រង់ទ្រីធំមួយរំលាយបែបទ្រង់ទ្រីតូចប៉ុន្តែរូបភាពនៃការរំលាយដូច ដូចតែគ្នាទេបាទអានេះហើយក៏ថាគេបំលែងសកម្មភាពយើងត្រូវចាប់ឲ្យជាប់សូមបងប្អូនជនរួមជាសាធារណជនទាំងអស់គឺចាប់ឲ្យជាប់បងប្អូនចាប់ឲ្យជាប់តាមដានឲ្យបានដិតដល់ទៅលើទង្វើពុទ្ធបុត្រទង្វើស្មោកគ្រករបស់លោកលោកហ៊ុនសែននិងបពពួករបស់គាត់ដែលគាត់ធ្វើហ្នឹងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋខ្មែរយើង គឺមានមានមានសុភវិនិច្ឆ័យកៅភ្នែករបស់បងប្អូនប្រជាពលរដ្ឋខ្មែរហ្នឹង គឺជាកែវភ្នែកយុតិធធផ្ដល់នៅសុចរិតយុតិធធដល់អ្នកប្រជាធិបតេយ្យផ្ដល់នៅសុចរិតយុតិធធដល់អ្នកដែលខំប្រឹងការពារសេរីភាពយុតិធធជូនបងប្អូនគឺគឺបានន័យថាប្រជាពលរដ្ឋទាំងអស់គ្នាធ្វើជាតុលាការធ្វើជាចៅក្រមគឺកាត់ទោសបាទកាត់ទោសវិនិច្ឆ័យទៅលើ អ្នកនយោបាយដែលបែបទុច្ចរិតនៅនយោបាយបែបសុចរិតមិននយោបាយដែលបំផ្លិចបំផ្លាញជាតិអ្នកនយោបាយដែលការពារ ផលប្រយោជន៍ជាតិការពារសេរីភាពយុត្តិធម៌ ការពារនៅបូរណភាពទឹកដីរបស់យើងហ្នឹងសូមបងប្អូនចិត្តមែនតើរឿងចំណុចហ្នឹងបងប្អូនបែងចែកឲ្យដាច់រវាងសហ្នឹងនៅខ្មៅផលប្រយោជន៍នឹងមិនមិនមិនមែនជាផលប្រយោជន៍បើបងប្អូនលំអៀងទៅលើតែផលប្រយោជន៍លំអៀងទៅលើតែអំណាចទូនាទីរបស់បងប្អូនទេលំអៀងទៅលើតែភាពមានបានសម្រាប់ខ្លួនឯងរស់តែមួយចំអែតកាពះខ្លួនឯងនឹងទេ សុកសានត្រាន តែខ្លួនឯងបាក់ពួកខ្លួនឯងតែប្រមាណអ្នកនឹងទេវាវាជាគេហៅថាវាជាបច្ច័យអាក្រក់វាជាគំរូដ៏អាក្រក់បំផុតសម្រាប់ពលរដ្ឋខ្មែរយើងទៅថ្ងៃក្រោយជាពិសេសបង្កើតគំរូដ៏អាក្រក់សម្រាប់កូនយើងទៅថ្ងៃក្រោយទៀតថ្ងៃក្រោយទៅកូនសិក្សារៀនសូត្របានចេះដឹងខ្ពង់ខ្ពស់រៀនដល់ទៅបរិញ្ញាបត្ររៀនបណ្ឌិត អនុបណ្ឌិតចេះដឹង ទៅស្វែងយល់ថាចំ ឪពុកម្ដាយអញគ្រួសារអញដល់ថ្នាក់ងងឹតងងុលធ្វើរឿងអាក្រក់របៀបនឹងកើតដែរហើយក្នុងនាមអញជាបញ្ញផលមួយរូបណាជាគេថាបណ្ឌិតមួយរូបហើយមិនគួរណារស់នៅក្នុងគ្រួសារដែលមាន ស្ថានភាពរបៀបហ្នឹងឯងដែលប្រពន្ធនៅទង្វើទុច្ចរិតសពសំកលុំសែបគប់ជាមួយនឹងជួនទុច្ចរិតរបៀបហ្នឹងបំផ្លិចបំផ្លាញជាតិមាតុភូមិរបស់ខ្លួនរបៀបហ្នឹងអានឹងយើងយើង វាបង្ហាញនៅនៅគំរូអាក្រក់វាបង្ហាញនៅការឈឺចាប់ដល់កូនចៅយើង ចំនួនក្រោយទៀតប្រហើយសូមសូមបងប្អូនយុវជាតិខ្មែរទាំងអស់គ្នាគឺបានន័យថាប្រើប្រាស់កែវភ្នែកបងប្អូនជាកែវភ្នែកយុទ្ធធម៌វិតម្លៃទៅបាទវិតម្លៃទៅការបោះឆ្នោតឃុំសង្កាត់នឹងបងប្អូនបោះឆ្នោត ចង់បានដំណោះស្រាយបងប្អូនបោះឆ្នោតចង់ឲ្យបង្កើននៅនៅឧបសគ្គបង្កើននៅបញ្ហាឬក៏ធ្វើឲ្យ ឲ្យបញ្ហានេះកាន់តែប្រឈមខ្លាំងដោយគ្មានដំណោះស្រាយដោយអតីតកាលឬយ៉ាងម៉េចសូមបងប្អូនគិតពិចារណាមែនទេណាបញ្ហាប្រឈមខ្ញុំបាទបានរៀបរាប់អស់ហើយបញ្ហាប្រឈមទាំងឡាយផ្សេងផ្សេងតកតងទៅនឹងមូលដ្ឋានឃុំសង្កាត់នោះចឹងហើយ បានតែខ្ញុំចង់សរុបខ្លឹមសារមកថាតើការបោះឆ្នោតឃុំសង្កាត់ មានសារៈប្រយោជន៍អ្វីខ្លះគឺសារៈប្រយោជន៍ច្រើនណាស់បងប្អូនណាសារៈប្រយោជន៍ច្រើនណាស់ បើគ្មានការបោះឆ្នោតក្រុមប្រសាឃុំសង្កាត់ទេបានសេចក្តីថា ការបោះឆ្នោតថ្នាក់ជាតិក៏វាអត់មានន័យដែរបាទព្រោះរាល់បញ្ហារាល់ការលំបាករាល់ឧបសគ្គទាំងឡាយផ្សេងផ្សេងវិបត្តិទាំងឡាយផ្សេងផ្សេងវាកើតមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេសហ្នឹងគឺជាពិសេសគឺពីមូលដ្ឋានឡើងមកថ្នាក់ជាតិតែបើយើងគិតថាថ្នាក់មូលដ្ឋានឃុំសង្កាត់វាអត់ប្រយោជន៍ វាអត់តម្លៃបោះឆ្នោតនឹងមិនមែនជ្រើសរើសនាយករដ្ឋមន្ត្រីណាបោះឆ្នោតជ្រើសរើសមេឃុំអញ្ចឹងមេឃុំណាក៏អាចបំរើមូលដ្ឋាននឹងបានមិនដូចរស់ទេ មេឃុំខ្លះបំរើ តែបាក់ពួករបស់ខ្លួនតែប៉ុណ្ណោះទេមេឃុំខ្លះឈរឈ្មោះជាមេឃុំចៅសង្កាត់នឹងគឺសូកប៉ាន់លុយកាក់ឲ្យគេសូកលុយឲ្យបាក់ពួកគ្នាគេនឹងរាប់ម៉ឺនដុល្លារបានឈរជាជាមេឃុំបានជាប់ជាមេឃុំណាម្ល៉េះហើយពេលក្រោយខ្លួនក្រោយពីខ្លួនបានជាប់ ជាតំណែងមេឃុំចៅសង្កាត់គឺប្រឹងរលួយប្រឹងបូមប្រឹងពុករលួយ ប្រឹងកេងប្រវ័ញ្ចពីប្រជាពលរដ្ឋយើងដើម្បីយកលុយនោះទៅ ទៅគេហៅថាទៅផ្គប់គុណមេកើយរបស់ខ្លួនដែលគេជួយឲ្យខ្លួនបានធ្វើជាមេឃុំចៅសង្កាត់ម្ល៉េះហើយខ្ញុំបានផ្ដល់និយមន័យថាការបោះឆ្នោតឃុំសង្កាត់ គឺមានប្រយោជន៍ខ្លាំងណាស់បងប្អូនប្រយោជន៍ខ្លាំងណាស់គឺជាការផ្ដល់សេវាសាធារណៈដោយផ្ទាល់ ចំពោះប្រជាពលរដ្ឋយើងការមិនរើសអើងពីការផ្ដល់សេវាសាធារណៈចំពោះប្រជាពលរដ្ឋយើងការអភិវឌ្ឍនៅមូលដ្ឋានឃុំសង្កាត់ដោយផ្ទាល់ដឹងពីសុខទុក្ខចំពោះប្រជាពលរដ្ឋដោយផ្ទាល់សូមបងប្អូនទាំងអស់គ្នាណាសូមមេត្តាជ្រើសរើសដោយប្រើ បញ្ញាស្មារតីដោយប្រើសតិសម្បជញ្ញៈបងប្អូនកុំប្រើទៅលើលៀបសការៈកុំប្រើលើ ទូនីតិកុំកុំយកអធិពលណាមួយផ្សេងផ្សេងកុំថាគិតថាអូ បោះឆ្នោតទៅគេដឹងថាអញបោះឆ្នោតឲ្យបកប្រឆាំងបកភ្លើងទៀនបោះឆ្នោតទៅគេដឹងថាអញបោះឲ្យអ្នកនេះបោះឲ្យនោះគេដឹងទៅគេដកតំណែងទូនីតិគេបញ្ឈរជើងគេបញ្ឈប់ភារកិច្ចអីខ្លួនឯងអីកុំការបោះឆ្នោតគឺកិច្ចការបោះឆ្នោតដោយសម្ងាត់ណាការបោះឆ្នោតដោយសម្ងាត់ដោយបន្ទប់សម្ងាត់របស់យើងបងប្អូនធ្វើចាំថាបោះឆ្នោត2013ណាជាមេរៀនមួយដែលបងប្អូនត្រូវរៀនណាត្រូវរៀនបន្ត ឬក៏យកមករៀនបន្តយកមកអនុវត្តតាមមេរៀន2013បងប្អូន2013យើងអត់ទាន់បានបដូរកោចបឲ្យណាបានទេណាអឹមស៊ូស្ដីទេមិថានៅតែទេមិថានៅតែអឹមស៊ូស្ដីទេចុះហេតុអីបាន ជាអលទ្ធផលនៃឆ្នោតហ្នឹងវាវាលួចមិនបានទាំងអស់ដោយសារតែប្រជាពលរដ្ឋយើងបោះឆ្នោតហើយគឺអត់ទៅណាណាអត់ទៅណាហ្នឹងហើយគឺបានន័យថានៅឈោយាមឈោខ្លំមើល លទ្ធផលឬក៏រងចាំលទ្ធផលនៃនៃនៃនៃសិលឹកថ្នោតរបស់ខ្លួននៅក្នុងការិយាល័យនីមួយៗដែលខ្លួនបានបោះឆ្នោតហ្នឹងអញ្ចឹងយើងបន្តធ្វើរបៀបហ្នឹងទៀតបាទបន្តធ្វើរូបភាពសកម្មភាពហ្នឹងតទៅទៀតបោះឆ្នោតហើយកុំទៅណា ចំណាយពេលមួយថ្ងៃហ្នឹងទៅឈប់ការងារសម្រាប់ពីការងារហ្នឹងគឺធ្វើអាការងារតាមដានដើម្បីជាតិរបស់យើងហ្នឹងលទ្ធផលនៃការផ្លាស់ប្ដូរដើម្បីជាតិយើងរីចម្រើន មូលដ្ឋានគុំសង្កាត់របស់យើងរីចម្រើនហ្នឹងគឺគុំទៅណា នៅតាមដានយើងធ្វើជាតុលាការដោយប្រើកែវភ្នែកយុទ្ធធររបស់យើងទាំងអស់គ្នាបាទអត់មានទៅណាទេបងប្អូនណាដល់ហើយយើងត្រូវតែពិនិត្យមើលតាមដានមើលលទ្ធផលរបស់ខ្លួនដោយកាល2013ចឹង2013ចឹងយើងដឹងហើយថារូបភាពនៃការលួចនៃការបន្លំនៃការគំរាមកំហែងនៃការសម្លុតបន្លាច នៃការទិញដូរគឺគេគេប្រើប្រាស់ រូបភាពអស់នឹងហើយគឺទាំងនៅជនបទដល់ទីក្រុងទាំងទាំងពីការរៀបចំរចនាសម្ព័ន្ធមជ្ឈិស្នាមអីផ្សេងផ្សេងគេធ្វើអស់ហើយម្ល៉េះហើយដល់ពេលវេលាបោះឆ្នោតគឺបងប្អូនត្រូវតែគេធ្វើជាគេហៅថាជាអ្នកឃ្លាំមើលធ្វើជាអ្នកសារព័ត៌មាន ធ្វើជាអ្នកតាមដានដូច2013ម្ល៉េះហើយទោះបីជាគេលួចយ៉ាងណាក៏ដោយក៏ពិបាកនៅក្នុងការលួចដែរទោះជាបន្លំយ៉ាងណាក៏ដោយក៏ពិបាកនៅក្នុងការបន្លំដែរ ធម្មតាទេធម្មតាទេកាលណាបើធ្វើរឿងអាក្រក់ដដែលដដែលទេវាលទ្ធផលក៏មាននឹងទទួលផលដដែលដែរបាទទទួលផលដដែលដែរបរាជ័យវានៅតែបរាជ័យដដែលដែរហើយជួនដែលចូលចិត្តធ្វើរឿងអាក្រក់ណាចូលចិត្តសម្លាប់អ្នកដតីបំផ្លាញអ្នកដតីបៀតបៀនអ្នកដតីចូលចិត្តបង្កើតរឿងអាស្រូវគ្រប់បែបគ្រប់យ៉ាងដល់អ្នកដតីទីបញ្ចប់អ្នកហ្នឹងក៏វាទទួលនៅផលអាក្រក់ដែរ យ៉ាងណាមិញដូចរឿងណាក្រុមចោលលួចសន្លឹកថ្នោតប្លន់សន្លឹកថ្នោតអីហ្នឹងផ្សេងផ្សេងហ្នឹងក៏វានឹងដល់នៅទីបញ្ចប់របស់វាដែរបាទសូម22នេះជាជាប្រវត្តិសាស្ត្រមួយឲ្យបងប្អូនទាំងអស់គ្នានឹងគេថាចងក្រងទុកណាជាប្រវត្តិសាស្ត្រថ្មីមួយបាទដែលយើងធ្វើការផ្លាស់ប្ដូរនៅមន្ត្រីមូលដ្ឋានគុំសង្កាត់របស់យើងឲ្យដើម្បីឲ្យមានដំណោះស្រាយសម្រាប់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងនឹង និយាយពិសេសគឺកំណែតម្រង់យើងក៏ហៅថាយើងបង្កើតនូវគោលនយោបាយណាគោលនយោបាយសាធារណៈមួយឬកំណែតម្រង់គោលនយោបាយសាធារណៈមួយ នៅមូលដ្ឋានហ្នឹងដោយកំណែតម្រង់ណាណាកំណែតម្រង់ទៅលើអ្វីដូចខ្ញុំខ្ញុំបានលើកឡើង ពីខាងដើមហ្នឹងជាពិសេសគឺធ្វើយ៉ាងណាឲ្យតម្លៃទៅប្រេងសាំងហ្នឹងវាចុះថោកធ្វើយ៉ាងណាឲ្យថ្លៃជីថ្លៃថ្នាំ ថ្លៃក្របពូជអីហ្នឹងវាចុះថោកធ្វើយ៉ាងណាឲ្យថ្លៃធម្មពលមពលអកិសនីហ្នឹងចុះថោកទឹកភ្លើងអីចុះថោកហ្នឹងដើម្បីសម្រួលដល់ជីវភាពដល់ប្រជាពលរដ្ឋហ្នឹងហើយហើយធ្វើយ៉ាងណាឲ្យមាន ទីផ្សារកសិកម្មណាទីផ្សារកសិកម្មទីផ្សារកសិផល ដែលប្រជាពលរដ្ឋគាត់ផលិតនៅដំណាំកសិផលផ្សេងផ្សេងនឹងបាន មានទីផ្សារលក់ស្រួលហើយមានតម្លៃទៀងទាត់ថិតថេរមិនមែនម្ដង ចេះ ម្ដងចុះប្រែប្រួលតាម ការយល់សប្តិតាមព្យុះតាមភ្លៀងរបៀបហ្នឹងឯងគឺឲ្យមានស្ថិរភាព នៅលើថ្លៃនៃការលក់នៃការទិញរបស់បងប្អូនហ្នឹងអាហ្នឹងគឺគឺជាវិធីសាស្ត្របច្ចេកទេសនៃការកំណែតម្រង់គោលនយោបាយសាធារណៈកំណែតម្រង់ទៅលើការអភិវឌ្ឍជនបទដើម្បីឲ្យវាមានភាពល្អប្រសើរនៅក្នុងនឹងហើយបើបងប្អូនអត់ប្រឹងប្រែងការផ្លាស់ប្ដូរមូលដ្ឋាននឹងទេ គឺបងប្អូនគឺកំណែតម្រង់អត់បានទេ បាទកំណែទម្រង់បានទេ កាលណាបើមេឃុំចៅសង្កាត់នឹងភាកច្រើនជាប់ដោយគណៈបកភ្លើងទៀនណាគណៈបកភ្លើងទៀនគេមានគោលនយោបាយរបស់គេបាទគោលនយោបាយរបស់គេក្នុងការផ្ដល់សេវាសាធារណៈក្នុងការកំណែទម្រង់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យបានល្អប្រសើរណាឲ្យបានល្អប្រសើរជាជាងដូចដូចរាល់ថ្ងៃនឹងដែរបងប្អូនជាជាងរាល់ថ្ងៃទោះបីជាជួបជុះជួបភ្លៀងគេគម្រាមកំហែង ពីក៏ហៅថាអ្នកមានអំណាចពីក្រសួងស្ថាប័នលើលើក៏ដោយប៉ុន្តែអំណាចមូលដ្ឋានរបស់យើងវិមជ្ឈការថ្នាក់ឃុំសង្កាត់គឺយើងនៅមានសិទ្ធិមានអំណាចក្នុងការធ្វើបាទនៅក្នុងការធ្វើការប្រវត្តិនៅមូលដ្ឋានរបស់យើងទោះបីយ៉ាងណាក៏យើងមើលឃើញពីទង្វើស្មោកគ្រប់ទង្វើរំលោភបំពានរបស់ពួកប្រជាការនោះដែរជាជាងដែលយើងអត់ដឹងអីសោះបាទ4 5ឆ្នាំនេះកន្លងទៅយើងអត់ដឹងអីសោះបងប្អូនណាអត់ដឹងអីសោះគឺគេគេ ចង់លួចគេចង់បន្លំគេចង់លុបបំបត្តិគេចង់ប្រព្រឹត្តអំពើពុករលួយគេចង់ចេញបានចេញសភើគ្រួសារសម្បត្តិកំណើតបញ្ជីជាតិអីផ្សេងផ្សេងឲ្យទៅជួនបរទេសដោយថាបំពេញនៅច្បាប់រដ្ឋធម្មនុញ្ញអីជាដើមលក្ខណៈហ្នឹងក៏ក៏វាមានក៏វាមានច្រើននៅក្នុងរូបភាពហ្នឹងដែរម្ល៉េះហើយដើម្បីធានាបាននៅប្រសិទ្ធភាព នៅក្នុងការជួយមូលដ្ឋានរបស់យើងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើងគឺបងប្អូន បោះឆ្នោតណាបោះឆ្នោតឲ្យចំបោះឆ្នោតឲ្យត្រូវ ជាពិសេសគឺបងប្អូនត្រូវមើលពីគណៈបកនយោបាយនឹងដូចអ្វីដែលខ្ញុំបានលើកឡើងគឺពោលដ៏សំខាន់ដែលប្រគល់ប្រជែងគ្នាយកឈ្នះយកចាញ់បាន មានតែពោលពីរទេគឺពោលខាងគណៈបកប្រជាជននិងពោលភ្លើងទៀនហ្នឹងដតីក្រៅពីពោលពីរហ្នឹងខ្ញុំសង្ឃឹមបងប្អូនណាខ្ញុំសង្ឃឹម30 40ឆ្នាំទៀតចាំបោះឲ្យពួកគាត់នោះហ្នឹងហើយឥឡូវនេះយើងបោះឲ្យតែពោលពីរហ្នឹងសិនមក ណា30 40ឆ្នាំ50ឆ្នាំទៀតចាំបោះឲ្យគណៈបកផ្សេងបាទឥឡូវទេបោះពេលនឹងសិនបោះឲ្យមានការផ្លាស់ប្ដូរមូលដ្ឋានរបស់យើងបោះដើម្បីរីកចម្រើនមូលដ្ឋានរបស់យើងដោយពាក្យស្លោកថាដូរមេឃុំបំរើបដាក់មេឃុំបំរើរាសហ្នឹងគឺបានន័យថាយើងបដូររបៀបហ្នឹងបាទបដូររបៀបហ្នឹងហើយក្នុងនាមអ្នកប្រជាធិបតេយ្យក្នុងនាមយើងជាម្ចាស់ឆ្នោតដែលយើងបោះឲ្យគេឡើងធ្វើជាគេថាអ្នកផ្ដល់សេវា បំរើយើងនឹងគឺគេមិនធ្វើតាមយើងគេមានសិទ្ធិតវ៉ាតាមផ្លូវច្បាប់បាទអ្នកប្រជាធិបតេយ្យប្រកាសណាស់ថាจะចេញមុខមកដោះស្រាយតាមបែបប្រជាធិបតេយ្យហ្នឹងគឺអត់អាចធ្វើអ្វីមួយដោយ បំពៀបំពៀនដោយ ប្រើអំណាចផ្ដាច់ការឬក៏អំណាចកងទ័ពកម្លាំងកម្លាំងអីផ្សេងផ្សេងទៅធ្វើបាបចំពោះប្រជាពលរដ្ឋយើងនេះអត់ទេគឺយើងក្នុងនាមប្រជាពលរដ្ឋទៅប្រើអំណាចរបស់ប្រជាពលរដ្ឋហ្នឹងឲ្យមានប្រសិទ្ធភាពក្នុងការ ក្នុងការទៀមទាហើយអ្នកប្រជាធិបតេយ្យគេឲ្យអំណាចទៅលើពលរដ្ឋហ្នឹងជាពិសេសគឺផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋហ្នឹងណាស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបៀបហ្នឹងបាទនេះហើយខ្ញុំលើកឡើងពីប្រធានបទមកចែករំលែកបងប្អូនចូលរួមទៀតថ្ងៃហ្នឹងគឺរយៈពេល1ម៉ោងហើយបងប្អូនណាតើតោងទៅលើនៅប្រធានបទនៃការនៃការប្រជុំនៅថ្នាក់មូលដ្ឋានគុំសង្កាត់ហ្នឹង ហើយរបៀបដំណោះស្រាយអានេះគាត់យើងនិយាយពីសារៈប្រយោជន៍មួយនៃការបោះឆ្នោតឃុំសង្កាត់ប៉ុណ្្នឹងហើយហើយនឹងហើយនឹងគេហៅថានឹងការដោះស្រាយណាដោះស្រាយទៅលើបញ្ហាប្រឈមណាបញ្ហាប្រឈមនៅថ្នាក់មូលដ្ឋានឃុំសង្កាត់របស់យើងនឹងដើម្បីផ្ដល់ភាពងាយស្រួលដើម្បីផ្ដល់ភាពជឿជាក់ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់យើង ដោយអ្វីដែលខ្ញុំបានលើកឡើងហ្នឹងគឺធ្វើយ៉ាងណាគឺផ្ដល់សេវាសាធារណៈធ្វើយ៉ាងណាគឺអភិវឌ្ឍមូលដ្ឋានឲ្យបានល្អប្រសើរដល់ពួកគាត់ធ្វើយ៉ាងណាយើងពិនិត្យគ្រប់លទ្ធភាពគ្រប់បែបគ្រប់យ៉ាងនៅក្នុងមូលដ្ឋានហ្នឹងមិនចេះតែឲ្យភ្ជុះឲ្យភ្លៀងគ្រប់បែបគ្រប់យ៉ាងអាណាចង់រកអីរកទៅធ្វើអីធ្វើទៅអាណាធិបតេយ្យមិនគោរពច្បាប់មិនទលាប់អីហ្នឹងទេហើយមកដល់ឥឡូវនេះវាមានរឿងផ្សេងក្រៅពីនឹងច្រើនទៀតហើយពីប្រមាណចំណុចដែលខ្ញុំរៀបរាប់គឺរឿង គឺអសន្តិសុខក្នុងសង្គមបាទពិតមែនតែមានគេថាគេថាភូមិឃុំសវត្ថភាពណាដែលដែលបង្កើតឡើងដោយអាជ្ញាធរក្រសួងមហាផ្ទៃក៏ដោយប៉ុន្តែ តាមភូមិតាមឃុំនឹងគឺអសវត្ថភាពខ្លាំងណាស់រំវងចាក់ធំបាសនឹងវាយគ្នាកាប់ចាក់គ្នាផ្អើលភូមិផ្អើលហើផ្អើលតំបន់នីមួយនីមួយនឹងដោយសារអីបានជាមនុស្សបាយគ្នាគឺគ្រឿងញៀនបងប្អូនណាគ្រឿងញៀនណា ក្រៅពីគ្រឿងស្រវឹងសូរ៉ាមេរ៉ៃនោះគឺគ្រឿងញៀនតែម្ដងបាទប៉ុណ្ណាគ្រឿងញៀនទីប្រជុំជនក៏សម្បូរគ្រឿងញៀនទៅជនបទក៏រឹងរឹតតែសម្បូរគ្រឿងញៀនថែមទៀតឥឡូវនេះគឺគេយកទៅចែកចាយតាមជនបទនោះព្រោះជនបទគាត់មិនសូវដឹងអ្នកខ្លះក៏អត់សូវដឹងថាគ្រឿងញៀនរបៀបម៉េចរបៀបម៉េចទេម្ល៉េះហើយវាប៉ះពាល់ដល់ខួរក្បាលស្ទីអារម្មណ៍កូនខ្មែរនឹងច្រើនណារឿងបញ្ហាគ្រឿងញៀនអ្នកខ្លះហ៊ានលួចហ៊ានប្លន់ឪពុកម្ដាយឯងហ៊ាន រហូតដល់ហ៊ានប្រើអំពើហិង្សាកាប់សម្លាប់ពុកម្ដាយបងប្អូនទៀតដើម្បីយកលុយទៅទិញថ្នាំញៀនណាបញ្ហាបាយសាយនៃគ្រឿងញៀនគឺទូទាំងប្រទេសបាទទូទាំងប្រទេសតាំងពីទីក្រុងដល់ជនបទកាលពីមុនខ្ញុំធ្លាប់ឮថានៅមានទីក្រុងទេឥឡូវគឺធ្លាយដល់ជនបទហើយបាទអានេះក៏ជាបញ្ហាមួយដែលប្រឈមតកតងនឹងគេហៅថាសន្តិសុខក្នុងសង្គមតកតងទៅនឹងចោរកម្មឃាតកម្មអីផ្សេងផ្សេងក៏វាកើតឡើងដោយសារ តែគ្រឿងញៀននឹងដែរហើយយើងគួរលុបបំបត្តិរបៀបណាណាគួរលុបបំបត្តិរបៀបណា ក្នុងនាមយើងជាអ្នកណាគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន គឺយើងធ្វើម៉េចយើងចងក្រងបណ្ដាញគ្នាយើងសហការគ្នាជាមួយនឹងកម្លាំងសមត្ថកិច្ចដែលមានប៉ូលីសមានអធិការមាន PM មានបជាការពារមានមេភូមិមានអីអីចឹងទៅសហការគ្នាដើម្បីការពារភូមិឃុំ ឲ្យមានសវត្ថភាពមិនមែនបង្កើតតែឈ្មោះថាភូមិឃុំមានសវត្ថភាពតែបន្តវាអសវត្ថភាពមនុស្សប្រកបបច្ចៈគ្នាចោលលួចចោលប្លន់បាត់ទ្រព្យសម្បត្តិប្រជាពលរដ្ឋរបស់អ្នកស្រុកនេះចឹងអត់ចឹងវាមិនឲ្យឈ្មោះថាភូមិឃុំមានសវត្ថភាពនោះទេណាហើយសូមបងប្អូនបោះឆ្នោតសូមសម្លឹងមើលនៅ នៅប្រភេទនៃបញ្ហាមុំនៃបញ្ហានោះឲ្យបានច្បាស់ដើម្បីឲ្យមានដំណោះស្រាយទៅថ្ងៃក្រោយបាទហើយការបោះឆ្នោតនឹងគឺមានសារៈសំខាន់ណាស់បោះឆ្នោតឃុំសង្កាត់នឹងធ្វើឲ្យមានសារៈសំខាន់ធ្វើឲ្យមានទម្ងន់ធ្វើឲ្យមានដំណោះស្រាយយ៉ាងធំធេង ធ្វើឲ្យមានការតម្លៃវិសាលភាពធំធេងដល់ការបោះឆ្នោតនៅថ្នាក់ជាតិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបងប្អូនណាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្នាក់ជាតិនឹងគឺជាការបោះឆ្នោតមួយបើន័យថាផ្លាស់ប្ដូរមេដឹកនាំថ្នាក់កម្ពុជា ហើយយើងបោះឆ្នោតពេលនេះ2022ថ្ងៃទី5ខែ6ខាងមុខនេះគឺបោះឆ្នោតបដូរមេមេឃុំចៅសង្កាត់ ស្រុកគេដូចគេមិនពិបាកទេក្នុងការបដូរដូចនៅស្រុកបារាំងអឺរ៉ុបអីគេបដូរមេរីបដូរអីគេគេបដូរដោយស្រួលស្រួលមិនមានអីច្បុកច្បល់រញ៉េរញ៉ៃដើរសោកដើរប៉ាន់ដើរគម្រាមដើរកំហែងគេ គ្រប់បែបយ៉ាងរហូតដល់កន្លែងខ្លះហ្នឹង មេឃុំចៅសង្កាត់នឹងខ្លាចបាត់បង់ទូនីតិតំណែងខ្លួនឯងជាមេឃុំចៅសង្កាត់នឹងខំប្រឹងទៅរៀបរៀងបេក្ខជនដែលឈរឈ្មោះមកប្រកួតប្រជែងជាមួយនឹងខ្លួនគឺទៅវាបង្កើតនៅរឿងអាស្រូវមែនតើហើយគិតថាប្រហែលជាគ្មានចាក្នុងប្រវត្តិសាស្ត្រទេទេឬប្រហែលជាគ្មានណាគេតាមគេហៅថាផ្ដន់ទាតោឬក៏ ដែលថាប្តឹងទៅតាមច្បាប់ ដែលមាននឹងទេឬយ៉ាងម៉េចបានជា ពួកគេចេះតែហ៊ានធ្វើបាបណាបាបណីប៉ុន្តែអ្វីដែលខ្ញុំស្វែងយល់បាន គឺដោយសារតែគឺខ្លាចបាត់បង់នៅអំណាចដោយសារតែមានមេមានកាយរបស់គេនឹងមកគប់បញ្ជាត្រួតពិនិត្យលើក្បាលគប់បញ្ជាលើ ក្បាលរបស់ពួកគេអញ្ចឹងទៅគេចេះធ្វើបាបណាបាបណីទៅអ្នកខ្លះនឹងអឺ បានចូលរួមនៅ ទង្វើដ៏ស្មោកគ្រោកអសិលធម៌មែនទែនដូចជាការបំផ្លិចបំផ្លាញនៅស្លាកនៅ banner logo របស់គណៈបកភ្លើងទៀនតាមទីកន្លែងផ្សេងផ្សេងនៅតាមខេត្តផ្សេងផ្សេងហ្នឹងវាជារឿងមួយដែល ដែលវាមិនគួរធ្វើរឿងអាក្រក់របៀបហ្នឹងស្មោកគ្រោករឿងហ្នឹងគេហៅថាធ្វើនយោបាយបែបស្មោកគ្រោកអសិលធម៌របៀបហ្នឹងបើឈ្នះវិញក៏ឈ្នះដោយអាប់អួរឈ្នះដោយគ្មានកិត្តិយសឈ្នះដោយអាសោយគេរបៀបហ្នឹងណា យើងសូមឲ្យយើងឈ្នះឈ្នះដោយកិត្តិយសទៅហើយបើចាញ់ចាញ់ដោយសុទ្ធចិត្តចាញ់ដោយដោយវាស់វែងពីសមត្ថភាពវាស់វែងពីប្រជាប្រិយភាពរបស់ខ្លួន ទៅកុំឲ្យគេហៅថាឈ្នះគេទាំង បំពេញគេឈ្នះគេទាំងអយុត្តិធម៌ឈ្នះគេទាំងក្នុងផ្លូវកាត់ផ្លូវអំណាចផ្លូវកភ្លើងផ្លូវពថៅកបិតរបៀបហ្នឹងវាវាអត់មែនជាសង្គមប្រជាធិបតេយ្យទេបាទសូមឲ្យសង្គមហ្នឹងឲ្យវាឈ្នះដោយការប្រកួតប្រជែងគ្នាដោយ ឈលលើភាពត្រឹមត្រូវសុចរិតយុត្តិធម៌ហ្នឹងអាហ្នឹងបានវាជាជំរើសមួយដល់ដល់ល្អប្រសើរជាទីបំផុតបងប្អូនអូខេនៅសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាជួយ share ជួយចែករំលែកអីអរគុណច្រើនមែនទែនថ្ងៃខ្ញុំនិយាយតែម្នាក់ឯងអត់មានអ្នកណាអ្នកផ្ដើមជំនួយទេបាទនិយាយម្នាក់ឯងឆ្លើយម្នាក់ឯងបាទខុសត្រូវអីសូមអភ័យទោសបាទ ហើយរឿងការបោះឆ្នោតនេះហ្នឹងហើយយើងមិនអាចអត់បានទេហើយយើងត្រូវតែធ្វើយើងត្រូវតែចូលរួមបងប្អូនណាកុំខ្វល់ពីពាក្យគេថាអូទៅបោះឆ្នោតបង្គ្រប់កិច្ចទៅបោះឆ្នោតធ្វើអី បើវានៅតែលួចដដែលទៅបោះឆ្នោតធ្វើអីបើនៅតែចាញ់ដដែលបោះឆ្នោតក៏យើងឈ្នះក៏គេមិនអោយគឺបងប្អូនអត់ធ្វើអត់ធ្វើរៀថយទេ គឺបោះត្រូវតែទៅបោះបាទទៅបោះណាយើងប្រើប្រាស់សិទ្ធិរបស់យើងឲ្យអស់លទ្ធភាព ប្រើប្រាស់សិទ្ធិប្រើប្រាស់អំណាចរបស់យើងក្នុងនាមពលរដ្ឋឲ្យអស់បាទគ្មានអ្នកណាដឹងពីយើងបោះឲ្យអ្នកណាឲ្យអ្នកណីទេអត់ដឹងទេណាសូមបងប្អូនសូមសូមជួយជាក់លើចំណុចហ្នឹងឲ្យធ្វើមានគេហៅជំនឿមុតមមដល់ខ្លួនឯងហើយបើយើងមានសិទ្ធិមានអំណាចតាមរយៈស្លឹកខ្នោតមួយស្លឹកស្លឹកខ្នោតមួយគ្រួសារយើងយកតម្លាក់ក្នុងធុងឆ្នោតក្នុងហឹបឆ្នោតហើយយើងមិនប្រើប្រាស់ អំណាចរបស់នឹងហើយយើងរងចាំថាអូឲ្យទេវតាធ្លាក់ពីលើមេឃមកមកផ្លាស់ប្ដូរមេរំដំផ្ដាច់ការមកផ្លាស់ប្ដូរមេឃុំនឹងចិត្តអាក្រក់មេឃុំកាកៃមេឃុំចិត្តនិរថ័យមេឃុំទូរយុអីនឹងបានគឺអត់ទេគឺផ្លាស់ប្ដូរបានតាមរយៈការចូលរួមពីបងប្អូនតាមរយៈនៃការផ្លាស់ប្ដូរនឹងបងប្អូនបោះឆ្នោតគឺបោះផ្លាស់ប្ដូរនឹងឯងធ្វើមានការផ្លាស់ប្ដូរនឹងឲ្យប្រើប្រាស់អំណាចក្នុងនាមអំណាចពលរដ្ឋ របស់ខ្លួននឹងសិទ្ធិអំណាចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនឹងបោះទៅឲ្យវាមានការផ្លាស់ប្ដូរហើយបើបងប្អូននៅតែខ្លាចយកលេសដូចខ្ញុំលើកឡើងពីខាងដើមនឹងគឺគឺมันអាចផ្លាស់ប្ដូរបានទេបងប្អូនហើយនៅតែគេជិះជាន់នៅតែគេធ្វើបាបហើយថ្ងៃនេះពេលនេះម៉ោងនេះគេធ្វើបាបគ្រួសារអ្នកតីថ្ងៃក្រោយទៅដល់គ្រួសារបងប្អូនណាណាដល់គ្រួសារបងប្អូនហើយរឿងនេះអ្នកខ្លះក៏ទទួលរងគ្រោះនឹងដោយអយុត្តិធម៌នឹងតិចទៅអ្នកខ្លះក៏រងគ្រោះច្រើនទៅ ហើយគ្មានអ្នកណាមួយគេចផុតទេហើយវានឹងវានឹងជួបនៅភាពអយុត្តិធម៌នឹងច្រើនជាងនឹងទៀតណាលើសនឹងទៀតធ្ងន់ជាងនឹងទៀតបើយើងផ្លាស់ប្ដូរមិនបានបើយើងផ្លាស់ប្ដូរបានហើយយើងត្រូវផ្លាស់ប្ដូរបាន មេឃុំចៅសង្កាត់នឹងគឺយើង ផ្លាស់ប្ដូរឲ្យបាន ផ្លាស់ប្ដូរដើម្បីការរីកចម្រើនផ្លាស់ប្ដូរដើម្បីឲ្យមានភាពរុងរឿងផ្លាស់ប្ដូរដើម្បីដើម្បីយើងទាំងអស់គ្នាផ្លាស់ប្ដូរដើម្បីកូនចៅយើង យើងអត់មានទៅផ្លាស់ប្ដូរ អីណានៃ ពីប្រទេសខ្មែរទៅប្រទេសយួនទេណាហើយយើងបោះឆ្នោតមិនស្រួលផ្លាស់ប្ដូរពីខ្មែរទៅយួនណាអញ្ចឹងសូមសូមឲ្យគិតពិចារណា នៅ ចំណុចនឹងមែននឹងឲ្យបានមែនតែនឲ្យបានខ្លាំងខ្លាណាក្នុងនាមយើងជាពលរដ្ឋដែល មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមនៅ ក្នុងការសម្រេចចិត្តការផ្ដល់នៅទំនុកចិត្តផ្ដល់នៅឆន្ទៈក្នុងការចូលរួមបោះឆ្នោតនឹង សូមបងប្អូនគិតគូរឲ្យបានមកចត់មែនទែនបាទអូខេណាខ្ញុំចូលរួមនៅប្រធានបទថ្ងៃនឹងប៉ុណ្ណឹងហើយចាំមើលពេលស្អែកបើមានអីខ្ញុំនឹង ចូលរួមចែករំលែកបន្តទៅទៀតបាទបន្តទៅទៀតហើយចុងក្រោយជា សំណុំពររបស់ខ្ញុំទៅកាន់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបណាបាទជាពិសេសបងប្អូននៅក្នុងប្រទេសតែម្ដង គឺបានន័យថាពេលវេលានៃការ នៃការឃោសនាឬក៏ការជួបជុំការទទួលវគ្គបណ្ដុះដាលអប់រំស្ដីពីការបោះឆ្នោត ស្ដីពីការឃ្លាំមើលតាមដានសិលឹកឆ្នោតអីយើងសិក្សារៀនសូត្រផ្សេងផ្សេងតាមទេពវិធីហ្នឹងគឺបងប្អូនណាជាយាមសិក្សារៀនសូត្រឲ្យឲ្យយល់ច្បាស់ពីពីការការពារនៅ នៅនៅសិលឹកឆ្នោតរបស់យើង បាទនៅសិលឹកឆ្នោតរបស់យើងហើយបងប្អូនអ្នកនៅ ក្រៅប្រទេសវិញ គឺសូមបងប្អូនបន្តបេសកកម្មជួយគ្រប់គ្រងទំនុកបំរុងណាដល់បងប្អូនខ្មែរយើងដែលគាត់ជួយណាជួយការពារហັບឆ្នោតណាការពារនៅលទ្ធផលនៃការបោះឆ្នោតរបស់យើងនឹងគឺគឺយើងរំពឹងលើលើភ្នែកបងប្អូនលើដៃបងប្អូនហើយណាដែល ជាភ្នែកជាច្រមុះណាជាជាកាមេរ៉ាដ៏មុតស្រួចកាមេរ៉ាដ៏ច្បាស់ល្អសម្រាប់ថតនៅព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត បាទតើនរណាខ្លះលួចបន្លំស្លឹកថ្នោតយើងការិយាល័យណាខ្លះលួចដល់ហើយសូមបងប្អូននៅក្រៅប្រទេសសូមបន្ត ការជួយគាំពៀទំនុកបំរុង ធ្វើយ៉ាងណាឲ្យ បងប្អូននៅមូលដ្ឋានគាត់មានកម្លាំងចិត្តក្នុងការចូលរួមជាអ្នកសង្កេតការជាអ្នកសង្កេតការក្នុងអ្នកអង្គុយយាមហັບឆ្នោតរងចាំមើលហັບឆ្នោតបាទសូមបងប្អូនទាំងអស់គ្នា សូមបន្តជួយគ្រប់គ្រងទាំងអស់គ្នាក្នុងនាមបងប្អូននៅខាងក្រៅឯបងប្អូននៅខាងក្នុងគឺសូមបន្តចូលរួមបាទចូលរួមទាំងអស់គ្នាហើយចូលរួមបដិបដាចូលរួមអប់រំហើយចូលរួមរៀនសូត្រនឹងធ្វើឲ្យយល់ពីការការបោះឆ្នោតនឹងពីការការពារនៅសិលឹកឆ្នោតរបស់យើងបាទអានេះគឺជាសំណុំពរមួយយ៉ាងទទូចបំផុតចំពោះប្រជាពលរដ្ឋខ្មែរយើង បាទប្រជាពលរដ្ឋខ្មែរយើង ទាំងក្នុងប្រទេសក៏ដូចជាក្រៅប្រទេសហើយសំណុំពរទី2នេះគឺសូមបងប្អូនចូលរួមជួយណាជួយសហការ ជួយលើកទឹកចិត្តជួយក្រើនជួយរំលឹកជួយ ដាស់តឿនបងប្អូននៅក្នុងប្រទេសនឹងសូមឲ្យទៅណាចូលរួមបោះឆ្នោតទាំងអស់គ្នាបាទចូលរួមបោះឆ្នោតទាំងអស់គ្នាចូលរួមក្លំមើលសិលឹកឆ្នោតរបស់យើងទាំងអស់គ្នាអាហ្នឹងយើងយើងតាមបណ្ដាញទៅបងប្អូននៅកូរ៉េហ្នឹងគឺចាក់ទៅគ្រួសារនៅស្រុកខ្មែរទៅនៅជប៉ុន ចាក់គ្រួសារនៅស្រុកខ្មែរទៅនៅម៉ាឡេឥណ្ឌូនេស៊ីនៅប្រទេសថៃនៅប្រទេស បារាំងកាណាដាអូស្ត្រាលីទ្វីបទាំងអស់ហ្នឹងគឺសូមបងប្អូនសហការជាងបើស្រឡាញ់ជាតិមាតុភូមិគឺសូមបងប្អូនយកចិត្តទុកដាក់ណារយៈពេលតែតែបោះឆ្នោតតែមួយថ្ងៃទេណាតែមួយថ្ងៃគឺថ្ងៃទី5ខែ6ហ្នឹងចឹងគឺបងប្អូនទឿនពួកគាត់មុននឹងទៅឲ្យគាត់ត្រៀមឯកសារអីទៅបោះឆ្នោតហើយសូមបោះឆ្នោតនោះឲ្យដោយតម្កល់ទៅលើឆន្ទៈ បេះដូងខ្លួនឯងពិតប្រកបបោះឆ្នោតឲ្យមានការផ្លាស់ប្ដូរបោះឆ្នោតឲ្យមានការរីកចម្រើនដោយអ្វីដែលខ្ញុំបានរៀបរាប់ពីខាងដើមអញ្ចឹងអាហ្នឹងហើយវាជាគេហៅថាវាជាសំណុំពរមួយដ៏ដ៏ល្អហើយជាសំណុំពរមួយដែលបងប្អូនត្រូវតែចងចាំទាំងអស់គ្នាបាទប្រហែលចំណុចហ្នឹងហើយដែលជាកੁੰលឹះនៅក្នុងការបោះឆ្នោតនៅក្នុងពេលខាងមុខនេះ ហើយជាចុងក្រោយខ្ញុំគណៈខ្ញុំបាទក៏សូមអរគុណចំពោះប្រសង់គ្រប់អង្គអរគុណចំពោះបងប្អូនពុកម៉ែមេមីងកល្យាណមិត្តទាំងអស់ដែលតាមដាន ទស្សនាយ៉ាងយកចិត្តទុកដាក់នៅក្នុងការ live បន្តផ្ទាល់របស់ខ្ញុំនៅនៅរាត្រីនេះផងដែរបាទហើយខ្ញុំសូមជម្រាបបងប្អូនថាសូមបងប្អូនសិក្សាមើលគំរូពីអ្នកនយោបាយរបស់យើង ក្នុងនាមអ្នកប្រជាធិបតេយ្យយើងដឹងហើយថាការតស៊ូដោយស្វិតស្វាញលើសង្វៀននយោបាយសុកចិត្តបដូរសកម្មភាពក្នុងការធ្វើនយោបាយណាបដូរឈ្មោះគណៈបកក្នុងការធ្វើនយោបាយប៉ុន្តែយើងអត់បានបដូរគោលដៅបាទលោកពូណាមីបងប្អូនអរគុណហើយយើង អត់បានបដូរគោលដៅក្នុងការធ្វើយ៉ាងណាទាមទារឲ្យមានការផ្លាស់ប្ដូរធ្វើយ៉ាងណាឲ្យមានសេរីភាពយុត្តិធម៌នៅប្រទេសកម្ពុជាយើងធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍមួយឲ្យទទួលបានគេហៅថា ផលប្រយោជន៍ទាំងអស់គ្នាឲ្យមានសមភាពចំពោះមុខច្បាប់ទាំងអស់គ្នាបាទនេះហើយគឺខ្ញុំសូមជម្រាបនៅ សារចុងក្រោយនេះហើយ គឺមានតែ ថ្នាក់ដឹកនាំដែលជាវិរិជន ថ្នាក់ដឹកនាំដែលជាគេថាអឺរដ្ឋបរោះរដ្ឋដ៏គំរូមួយរូប ដែលយើងគោរពស្រឡាញ់ទាំងអស់គ្នាដូចយើងដឹងទាំងអស់គ្នាហើយថាគ្មានអ្នកប្រជាធិបតេយ្យណាដែល គេហៅថាមានភាពស្អាតស្អំ មាន សមត្ថភាពមានគុណវុឌ្ឍមានគុណធម៌ល្អប្រសើរដោយលោកប្រធានស្ដីទីសមរស៊ីទេលោកប្រធានស្ដីទីសមរស៊ីនោះគឺជាគ្រូរបស់យើងទាំងអស់គ្នា ហើយជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ក្នុងនាមអ្នកជាតិតៃបាទកាលណាដែលមានវត្តមានគាត់ ក្នុងការចូលរួមនយោបាយនៅលើឆាកអន្តរជាតិក៏ដូចជាជំនួយពិភពលោក គឺយើងទាំងអស់គ្នាបន្ត ការគ្រប់គ្រងមកតការចូលរួមធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានមួយនៅ កម្ពុជាយើងដើម្បីជាផលប្រយោជន៍ជាតិផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នាអូខេចឹងខ្ញុំកណាខ្ញុំបាទសូមបញ្ចប់ប៉ុណ្្នឹងទៅចុះហើយសូមថ្វាយបង្គំលាហើយសូមជម្រាបលាពុកម៉ែមីមីបងប្អូនទាំងអស់គ្នាបាទសូមអរគុណនិងសូមអរគុណ